យើងនិយាយទៅ បងបងបងខ្លួនឯងក៏ដោយបងប្រាប់ខ្លួនឯងថាព្យាយាមធ្វើជាម្ដាយម្នាក់ដែលមាន reason យើងនិយាយជាមួយគ្នាយើងចេះស្ដាប់គ្នាលើកឡើងថាម្នាក់កូននឹងដូចថានិយាយលេងស្ដាប់លេងអីហ្មងអានឹងចាំយើង ធ្វើវិធីដូចថាដកហូតទូរស័ព្ទអីអីអារឿងហ្នឹងអញ្ចឹងតែបើគាត់នៅស្ដាប់យើងដែរយើងត្រូវលើកទឹកចិត្តគាត់រឿងហ៊ានផងយើងបង្ហាញនៅអ្វីដែលជាក្តីស្រឡាញ់អីអញ្ចឹងកុំព្យាយាមបោកប្រាស់បោកប្រាស់វាយស្ដីវា stress ដល់ពេលដែល stress ទៅអាចនឹងគ្រួសារយើងវាចង់និយាយថា មានភាពឆ្ងាយពីគ្នាទៅវាហៅថាលែងស្ដាប់ដូចថាកូននឹងលែងស្ដាប់យើងហ្នឹងហើយព្យាយាមយកចិត្តកូននឹងចង់និយាយថាធ្វើដូចពួកម៉ាក់អញ្ចឹងបងរាល់ថ្ងៃមួយកូនដូចបងប្អូនច្រើនជាងម៉ែកូនបងលេងលេងលេងដូចយើងកន្លែងមានក្មួយមានអីគួរយល់ហើយណែគឺអញ្ចឹងដូចគ្នា Hey សូមស្វាគមន៍មកកាន់ One Take Talk with ប៊ុនលេង ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទប៊ុនលេងជា YouTuber ក៏ជាពិធីករនៅក្នុង podcast នេះផងដែរហើយខ្ញុំនឹងធ្វើការសន្ទនាជាមួយនឹង creator artist CEO និងអ្នកដែលមានគំនិតច្នៃប្រឌិតនិងវាគ្មិនជាច្រើនទៀតដែលនឹងនាំយករឿងរ៉ាវល្អៗមកចែកជូនអ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថា podcast នេះនឹងធ្វើឲ្យជីវិតរបស់អ្នកទាំងអស់គ្នាកាន់តែស្រស់បំព្រង អូខេសួស្តីអ្នកនាងខ្ញុំប៊ុនលេងសូមស្វាគមន៍មកកាន់ One Take Talk ហើយនៅក្នុងសប្តាហ៍នេះយើងមានភាគិតយមដងថ្មីម្នាក់ទៀតហើយដែលគាត់ជាភាគិតយមស្រីបាទហើយខ្ញុំមើលទៅគឺខ្ញុំ appreciate គាត់មែនតើដោយសារតែគាត់អឺទៅ តែប្រឡូក្នុងវិស័យហ្នឹងប្រហែលជាមួយឆ្នាំអត់ដល់មួយឆ្នាំហ្នឹងមើលទៅហើយគាត់ពិតជាទទួលបានសំទុះលឿនរបស់គាត់មែនតើហើយគាត់គឺជា gamer ម្នាក់ដែលជា gamer ស្រីហើយក៏ជាម្ដាយម្នាក់ដែរហើយយើងពិតជា appreciate like មានអារម្មណ៍ថាគាត់លុយមែនតើគាត់អាចធ្វើបានឥឡូវកុំឲ្យខិតពីយើងជួបជាមួយនឹងលះហេណាយេតាតាតាតាសួស្ដីបងជំរាបសួរណ៎អូនជំរាបសួរហ្នឹងហើយក៏សួស្ដីអ្នកទាំងអស់គ្នាខ្ញុំ Hena Gaming អាចហៅថា Hena Hena ឬក៏លះ Hena ហ្នឹងហើយ ហើយក៏បានដែរអ្នកនរគ្នាឲ្យតែសួរហៅនិយាយទៅអ្នកនរគ្នាដឹងថាខ្ញុំដឹងថាអ្នកនរគ្នាស្គាល់គាត់ហើយគាត់គឺជាអ្នកដែលលេង game Mobile Legend ជា gamer ស្រីមួយបាទសួស្ដីបងហើយនិយាយថាចង់ដឹងថាបងឯងប្រឡូកនៅក្នុងវិស័យហ្នឹងបានអីផ្លេចបាត់អីអឺយ៉ាមួយឆ្នាំហីមួយឆ្នាំហ៎ចាមួយឆ្នាំមួយខែមួយឆ្នាំអូមួយឆ្នាំមួយខែហើយពេលដំបូងមិនបានចាប់ដើមលេង gaming បងឆ្ងល់មែនតើបងលេងស្រាប់តារបៀបថាជាទូទៅតាំងពី យើងនៅយុវវ័យចឹងឯការៀនថ្នាក់ទី6ទី7អីយើងចាប់ដើមមានទូរស័ព្ទមានអីចង់កាលនោះលេងហ្គេមអីគេអឺរបៀបទូរស័ព្ទមែនទូរស័ព្ទទាំងហ្គេមហ្គេមអីទាំងអស់ឲ្យតែជំនាន់ហ្នឹងគឺទូរស័ព្ទអត់មាន mobile game ល្បីអីទេអញ្ចឹងយើងត្រូវទៅលេងហ្នឹងឯងលេង JH JH ហ្នឹងឯងតែយើងតែយើងមិនមែនជា professional អីទេគ្រាន់តែថា ជាមនុស្សដែលធម្មតាគេហៅថាយើងចិត្តអី yes យើងយើងឃើញគេលេងអឺចង់លេងដែរចង់លេងដែរអញ្ចឹងចិត្តតែ ភ្លុកពី1ទៅ1អញ្ចឹងណាអូខេអូខេហ្នឹងហើយអញ្ចឹងមកថាគាត់តាំងពីសេរី GH មកមិនហ៎ទៅឥឡូវ GH account មានអីគេក្នុងលេខគេការកាន់លេខគេ ES ស្អីស្អីអាយ៉ូកោសេរី ES ដែរនេះខ្ញុំមាន account ES មួយដែរតាអឺ PK ជាប់ PK ប្រហែល PK ណាន PK ភាសាទៀតក្រហម PK ឡើងឡើងមកកណ្ដោហើយឥឡូវឈប់លេងទៅហើយ skill ខ្ញុំខ្ញុំចេះតែឆិចឆិច ហើយមួយដាក់ឈីស្អីគេឆិចឆិចអាបាញ់ឆិចឆិចគេអាឆិចឆិចយកហ្នឹងហើយហ្នឹងអាហ្នឹង style យើងហ្នឹងហើយអូខេចង់ខ្ញុំចង់សួរបងឯងវិញថាការពីដំបូងមិនបានបងឯងលេងលេងហ្គេមអឺអញនិយាយបានថាធម្មតាដូចបងនិយាយដែរដែរអញ្ចឹងមនុស្សយើងគេហៅមានចូលចិត្តចំណងចំណុចចិត្តផ្សេងផ្សេងគ្នាអ្នកខ្លះគេចូលចិត្តតាត់បាល់អ្នកខ្លះគេចូលចិត្តមើលរឿងមើលរឿងថៃអីចឹងទៅហ្នឹងហើយអញ្ចឹងចឹងចំណងចូលចិត្តបងឯងគឺលេងហ្គេមចឹងគេថាបន្ទាប់ពីយើង ដូចថាយើងរៀនហើយដូចថាអ្វីដែលយើងនឹកឃើញមុនគេបន្ទាប់ពីហ្នឹងអ្នកខ្លះដូចបងនិយាយអញ្ចឹងគេទៅលេងបាល់បាត់ទៅតែយើងយើងទៅលេងហ្គេមអីចឹងទៅអូខេហើយយើងស្ដាប់អីចឹងទៅណាគេអ្នកនាំមកលេងហ្គេមពីដំបូងមានដឹងអត់ផ្លិចទេប៉ុន្តែអាចនិយាយបានថាធម្មតាយើងក្មេងៗយើងមិត្តភ័ក្ដិយើងហ្នឹងហីកាលនោះចាប់ដើមលេងហ្គេមដំបូងអាយុប៉ុន្មានរៀនថ្នាក់ទី6ទី7ហ្នឹងអូនលេងតាំងពី6ទី7 2000ម៉ានកាលនោះទីទី7កាលនោះចូលលេងណេតលេងអីហ្នឹងមែនហ្នឹងហើយអូនហើយ អត់អីអត់អីអត់អី Sorry បាមីហើយហើយកាលនោះដែរកិច្ចសាលាលេងហ្គេមអត់យាយធំតែចង់និយាយម៉ោងលីបអូម៉ោងគ្រូម៉ោងលីបតែចង់និយាយថាពេលគ្រូលីប yes តលេងតាតែដែរកិច្ចសាលាអត់យាយធំអឺអារឿងកិច្ចកិច្ចឯងប៉ុន្តែមិនមែនកិច្ចរបៀបថាជាអាជីពទេណាមិនមែនកិច្ចអាជីពទេចង់និយាយថាយើងកិច្ចតែម៉ោងណាដែលយើងគិតថាយើង stress យើងអត់ចង់ធុញយ៉ាងណាធុញគ្រូហ្នឹងគ្រូធុញយើងមិនមែនរបៀបថា ជួបកិច្ចទេយល់ទេមិនថាមួយខែ30ថ្ងៃបាត់យើងទេតោះតែមានអាម៉ោងឬអារម្មណ៍ណាដែលយើងធម្មតាខ្ញុំជឿ100ទាំង100ហ្នឹងគ្មានណាគេត្រូវទោះបីសិស្សបកាយក៏ធ្លាប់កិច្ចសាលាដែរខ្ញុំនិយាយមែនខ្ញុំនិយាយខ្ញុំនិយាយថងសូម្បីសិស្សបកាយក៏ធ្លាប់កិច្ចសាលាដែរហ្នឹងហើយហ្នឹងហើយអឺអូខេឥឡូវយើងបោះទៅសាច់រឿងហ្គេមវិញពេលដែលម៉ាយចាប់ដើមលេងហ្គេមដំបូងម៉ាយមានអារម្មណ៍មិនដែរអឺសម្រាប់ stream ឬក៏ អឺនិយាយពីរឿងលេងហ្គេមសិនអាការពីអាយុអាការពីអាយុការតាទី7ទី8ហ្នឹងតែគិតថាខ្លួនឯងនឹងបានខ្លាយជា streamer ឬក៏អីអត់ពេលហ្នឹងអត់តន់ស្គាល់ streamer ទេក៏អត់ដែរនឹកដូចថាទៅ research អីជាលក្ខណៈ YouTube ឬក៏ internet អីដែរនិយាយទៅគឺជំនាន់ហ្នឹងលេងដើម្បីកំសាន្តអារម្មណ៍ហ្មងទេអូខេមានន័យថាអញ្ចឹងយើងយើងចាប់ដើមស្គាល់ថាខ្លួនឯងខ្ញុំមើលទៅដូចចូលចិត្ត game ច្រើនជាងអីផ្សេងផ្សេងបន្ទាប់មកគឺជាចម្រៀងឬក៏អីអញ្ចឹងទៅអូខេហ្នឹងហើយអញ្ចឹងយើងចាប់ដើម ទំនេរឲ្យតែទំនេរពីច្រើនគឺលេងហ្គេមឲ្យតែទំនេរទៅលេងហ្គេមហ្នឹងហើយយើងយើងខុសពីអាចនិយាយបានថាខ្ញុំខ្ញុំខុសពីអ្នកសិក្សាដែលគេអានសភៅអានអីប៉ុន្តែមិនមែនមានន័យថាយើងហ្នឹងអត់អត់ focus លើការរៀនទេចង់និយាយបន្ទាប់ពីយើងទំនេរអូខេអូខេយល់ហើយចោះការរៀនមកឲ្យជាប់លេខមិនធ្លាប់លេខល្អបំផុតហ្មងតែស្គាល់រសជាតិលេខ1អាចល្អបំផុតលេខ5អូធ្លាប់ដែរមានអីប៉ុណ្ណឹងយ៉ាវាវាមិនមែនដល់លក្ខណៈថាបាត់ថ្នាក់អីយេចុះដែរតាំងពីទី1រហូតដល់ទី2ដែរធ្លាក់អត់ អត់ផងអត់ផងអត់សមហ្មងហ្នឹងហើយអត់ដែលធ្លាក់ឯងប៉ុន្តែអត់ដែលធ្លាក់ថ្នាក់ឯងធ្លាក់ថ្នាក់អត់ដែលធ្លាក់ឯងប៉ុន្តែមុខវិជ្ជាមានធ្លាក់ yes ដូចតែគ្នាខ្ញុំខ្ញុំក៏ធ្លាក់ដែរសូម្បីប្រឡងតែពីរខ្ញុំដូចធ្លាក់អឺមួយមុខអេអត់ទេអត់ទេអត់ធ្លាក់ឯងដូចអីតែពីរដូចធ្លាក់តែអត់ដឹងធ្លាក់មុខវិជ្ជាភ្លេចបាត់ឯងចោះការមួយឯងជំនាន់ប្រឡងតែពីរតឹងរឹងនៅធូរឯងធូរឯងអូខេអូខេឥឡូវបកមករឿង stream game វិញចោះការដំបងមិនបានឃើញមិនបានទៅ stream game អឺរបៀបថាអញ្ចឹង បងចូលចិត្តអារបៀប entertain ហ្មងអូនឯងក៏ដឹងដែរខៅពី game គឺបងលេអាឈៀងហ្នឹងហើយចិត្តអារបៀបសិល្បៈរបៀបអីហ្នឹងហើយ social media អញ្ចឹងអញ្ចឹងណាអហ្នឹងហើយអញ្ចឹងក៏នឹកឃើញថាមិនឃើញឃើញពួកសកេឃើញពួកសកេហ្នឹងគេឡាយអញ្ចឹងទៅយើងឆ្ងល់ចេះឆ្ងល់ research មើលថាគេធ្វើមិនបានអញ្ចឹងអញ្ចឹងអញ្ចឹងណាហើយក៏អត់តន់ចាប់អារម្មណ៍ថាស្រុកខ្មែរមានដែរក៏អត់ដឹងដែរនិយាយត្រង់អូខេហើយក៏ ចាប់ដើម live ខ្លួនឯងលេងលេង ការ live ហ្នឹងពីជំនាន់វាថាអាទូរស័ព្ទយើង live អាកម្មវិធី omelette អូ omelette យ៉ាយ៉ាអូនិយាយភាសាបារាំងអត់ត្រូវត្រូវអត់អីអីកន្លងហ្នឹងហើយហ្នឹងហើយនេះអឺសាក live account ខ្លួនឯងលេងលេងដែរតាអហដល់ពេលទៅតែអត់គ្មាន view គ្មានស្អីទេតែតែសំខាន់មិនបានបង្កើតលក្ខលក្ខ game លក្ខ Hena Gaming ដូច Hena Gaming Hena Gaming yes លក្ខណៈគឺ account personal personal ហ្នឹងហើយហើយដៃបានដាក់ឃើញបង្កើត Hena Gaming ឈ្មោះបងលក្ខណៈត្រូវអត់ហ្នឹងហើយហ្នឹងហើយតែសំខាន់ណាស់ពេលហ្នឹងមិនបានបង្កើត Hena Gaming មក like អូបង្កើតមកគឺដើម្បី live game ហ្មងតើហ្នឹងហើយហើយដៃបានដំបងមិនបានគិតមិនបានចាប់ដើម live game គឺចង់ឲ្យវាធ្វើឲ្យដូចស្រុកគេហ្នឹងហ្មងគឺតែមិនមានតែក៏យើងស្រឡាញ់ដែរហ្នឹងហើយតើយើងស្រឡាញ់មិនយើងធ្វើការហ្នឹងបានហ្នឹងហើយអញ្ចឹងគឺយើងចាប់ដើមឃើញគេថាអូវិស័យគេដើរហើយគិតថា អ្វីក៏ដោយយើងធ្វើអ្វីមួយប្រកាសជាវាមានអីមួយនៅក្នុងបង្កប់ក្នុងហ្នឹងឯងដូចថាជាអាជីពឬក៏អីឯងមិនមែនគេធ្វើ free free ដើម្បីឲ្យប្រយោជន៍ទេបងគិតថានឹងធ្វើវាឲ្យជាអាជីពឬក៏អត់ចង់សាកល្បងសិនអូហើយសាកល្បងមកជោគជ័យយំហ្មង អាចនិយាយបានថាអញ្ចឹងគាត់គាត់សំណាងអ្នកនថាសំណាងក៏បានតែ ថាអាហ្នឹងគាត់ខំប្រឹងពីដំបូង like គាត់គឺជា gamer ស្អីដែលគេ well known ហ្មងអ្នកទាំងអស់គ្នាតែមិនមែនថាមានតែគាត់ទេដែល gamer ស្អីនៅស្រុកខ្មែរមាន gamer មាន gamer ស្អីច្រើនប៉ុន្តែឃើញថាគាត់គឺមានសន្ទុះរៀងលឿនជាងគេហ្នឹងហើយ បើអាហ្នឹងតាមខ្ញុំតាមខ្ញុំដឹងយើងមិនហ៊ាននិយាយថាយើងនឹងជាមនុស្សដែលល្បីអស្ចារ្យឬ perfect អីគ្រាន់តែថាអាចនិយាយបានថាយើងពី1ដល់10យើងនៅក្នុងលេខ7អីចឹងដែរសំខាន់គឺថាបងឯងគេស្គាល់ច្រើនខ្ញុំខ្ញុំទទួលស្គាល់ថាហ្នឹងគឺថាបងឯងនៅក្នុងវិស័យ game ភាគច្រើនគេទទួលស្គាល់ច្រើនចុះអឺក្នុងនាមបងឯងជា gamer ស្រីបងឯងជួបផលវិបាកមិនខ្លះអដំបងយើងនិយាយពីប្រវត្តិហ្មងនិយាយប្រវត្តិចង់យ៉ាងស្ដាប់ប្រវត្តិពីដំបងម៉ាក់អីចឹងបើខាង គ្រួសារបងគេអត់អីទេប៉ុន្តែអាចនិយាយបានគ្រួសារបងឯងគាត់គាត់ gamer ដែរគាត់ធ្លាប់ជាអ្នកប្រកួត game AK ដែរចុះចំណាត់ថ្នាក់លេខ2ដែរចំនួនមុនស្គាល់បងទៀតអាចនិយាយបានថាចំនួនក្មេងៗដូចថាពេលហ្នឹងបងនៅ net ចឹងតែគាត់ក៏អ្នកលេង game ដែរតែអត់តន់ស្គាល់គ្នាតែគាត់ថាពេលយើងបើយើងសម័យទៅពីមុនវិញគាត់ជាប់ផ្នែក AK លេខ2ណៃអូខេទៅជាប្តីអ្នកប្រកួតជាប់តែប្តីអត់ឡាយហ្គេមទៅជាប្រពន្ធអ្នកឡាយវិញអាហ្នឹងស៊ីសលើយើងដែរចង់និយាយថាមនុស្សយើងគេហៅមាន talent មួយគាត់អត់ប៉ុននិយាយតែគាត់ចូលចិត្តលេងហ្គេមគឺគាត់ professional ផ្នែកដូចថាផ្នែកបាញ់ហ្នឹងគាត់គាត់តែបាញ់ដល់ថ្នាក់បងធ្លាប់សួរពីគាត់គាត់ថាពេលហ្នឹងដល់ថ្នាក់យកបន្ទាត់ទៅវាស់ហ្មងអេខេសម្រាប់ជើងស្ដាប់អីស្ដាប់អីអត់ជឿណាចឹងនិយាយចឹងតែព្រោះបងអត់ចូលចិត្តលេងហ្គេមបាញ់ម៉ានេះយើងចូលចិត្ត adventure អីចឹងហ្នឹងហើយហើយចុះខ្ញុំសួរបងឯងវិញថាពេលដែលដំបងវិញមិនស្គាល់គាត់ Facebook អើហើយបន្តមក អេ Facebook ទៀតបន្ទាប់មកយើងក៏ខ្លះជា boyfriend ដូចដល់ឯងចឹង boyfriend girlfriend ដូចគ្នាចឹងហើយដល់ពេលចឹងទៅយូរយូរទៅក៏ឆ្លាញ់គ្នាវាដល់ពេលត្រូវជប់ជប់សូសិនថាក្នុងពេលដែលតាក់ទងគ្នាដែរណាត់គ្នាលេងហ្គេមណាត់បងលេង LOL មួយគ្នាអូវ៉ាវ LOL លេងតែបងអត់អត់អត់ប្រកែពេលហ្នឹងគាត់គាត់អ្នកបរិញ្ញាបរិញ្ញាទៅហើយអ៊ុយដូចក្នុងរឿងមែនណាគ្នាខាងបងបរិញ្ញាខាងស្រីលេងហ្គេមគាត់គាត់លេងហ្គេមដែរគាត់ក៏អត់ចេញមុខអញនិយាយបានថាគាត់ស្រីមិត្តភក្តិនេះ អីគេសិនតណេវខាហ្នឹងហើយខ្ញុំអត់ទៅស្គាល់ទេប៉ុន្តែខ្ញុំចេះអឺទៅដោយសារខ្ញុំអត់ទៅនៅផ្សារហ្នឹងហើយហ្នឹងហើយត្រូវហើយហ្នឹងហើយខ្ញុំឥឡូវទៅតជឿថាអ្នកមើលដែលផ្នែកហ្គេមគឺគាត់ស្គាល់ហ្នឹងខ្ញុំជឿថាអ្នកមើលដែលខាងហ្គេមគឺគាត់ស្គាល់អូខេឥឡូវពេលដែលបងឯងស្គាល់គ្នាមួយគាត់ហើយពេលដែលបងឯងចាប់ដើម gaming ដំបូងគាត់ support បងឯងឬក៏គាត់យ៉ាងណាដែរអឺឥឡូវឆ្លៀតអួតគាត់តិចចោះនិយាយទៅគាត់គឺជាមនុស្សដែល support អ្វីរាល់ការសម្រេចចិត្តរបស់បងទាំងអស់ គាត់អត់ជាមនុស្សចំទាស់អាការងារអីគឺគាត់ផ្ដល់សិទ្ធខ្ពស់លើបងអ្វីដែលបងគាត់ថាធម្មតាតតែវាអាក្រក់ខ្លាំងទទួលយកបានទៅគាត់យកមកនិយាយមួយយើងតែវាគ្រាន់ជាការងារហ្នឹងអញ្ចឹងក៏វាមានប៉ះពាល់អីដល់ក្រុមគ្រួសារដែរគាត់ដែរខឹងអត់គាត់អត់មានខឹងអីផងអូខេតែតែ ពីដើមមកគឺ ពេលដែលមកចាប់ដើមឡាយហ្គេមគាត់គាត់ល្អសើចគាត់ support បងឯងមកដំបង yes អាចនិយាយបានថាគាត់អត់មានកំណត់ negative លើយើងទេប៉ុន្តែគាត់មានអាចកំណត់មួយសើចថា ហើយឡាយអីណាកូនមួយអីអីចឹងអីចឹងយល់ទេលើកញោះយើងធីសយើងហ្នឹងហើយអាហ្នឹងមាន តែបើឲ្យលក្ខណៈថាបងជំរឹះបងឯងឡាយចឹងបាច់ទេអីអីឬក៏ខឹងអីអញ្ចឹងឆ្លោះគ្នាអីអញ្ចឹងអត់មានទេអូខេហ្នឹងហើយហ្នឹងហើយអូវ៉ាវពិតជា cute មែនតើខ្ញុំជឿថាគាត់យល់ព្រោះទី1អាយុពួក បងតាណាតាណាគ្នាទៅគាត់លើយើងទិញទួច តែចង់និយាយថាគាត់ក៏មិនអ្នកចាស់កំរិលអីណាគាត់អ្នកលេងហ្គេមដែរទី1វាអញ្ចឹងហ្នឹងហើយហ្នឹងហើយអូខេបងឥឡូវសុំសួរមួយទៀតមើលអឺពេលដំបូងខ្ញុំឮថាគ្រូសាស្ត្រ support អាហ្នឹងមកវិញហ្នឹងហើយប៉ាមនុស្សចាស់និយាយទៅអូនឯងដឹងហើយសូម្បីអូនឯងខ្លួនឯង yes yes yes ខ្លួនឯងហើយគាត់ support មិនទៅស្ដីឲ្យអីអញ្ចឹងថាមិនគិតរកស៊ីមកអីគេគេផ្សេង មិត្តភ័ក្តិបងអីអញ្ចឹងគេឡើង តកែអីអីអស់ហើយអញ្ចឹងណាមិនក៏យើងមិនមិនមិនទៅធ្វើអីធ្វើអីអញ្ចឹងណាហើយមិនក៏យើងទៅបែរមកគិតធ្វើរឿងអត់ប្រយោជន៍អូអាស៊ីហ្នឹងហើយណាគេគាត់ថាហ្នឹងអត់ប្រយោជន៍ដែរត្រូវឯងគាត់អត់យល់តែបន្ទាប់ពីគាត់យល់ហើយគាត់ឃើញសំខាន់ យើងធ្វើតង្វើដែលយើងធ្វើតែគាត់ចាប់ដើមយល់ថាអូកម្មពិតកូនអញធ្វើនេះមានប្រយោជន៍ដែរតើការផ្សព្វផ្សាយ គាត់លេង Facebook ដែរតាអញ្ចឹងនៅពេលដែលទៅងាកទៅឆ្វេងស្ដាំឃើញអ្វីដែលយើងធ្វើការអ៊ុបថតឃើញវីដេអូផ្សេងផ្សេងដែលយើងធ្វើក្នុងការងារក្នុងសង្គមនឹងសប្ងៃហ្នឹងគាត់ឃើញហើយគាត់ក៏ចាប់ដើមអត់លែងសូវមាត់ហើយហើយបងក៏បញ្យល់គាត់ថែមថាឃើញអត់នេះអ្វីដែលខ្ញុំធ្វើវាចែកចែកចែកចែកមកដល់ឥឡូវហ្នឹងគឺប៉ុណ្ណឹងអីចឹងអីចឹងខ្ញុំដើរដល់ចំណុចណាយបើខ្ញុំប្រៀបធៀបមួយខ្ញុំខ្លួនឯងពីមុន នឹងឥឡូវខ្ញុំ better ខ្ញុំផ្លាស់ប្ដូរអីខ្លះបាទបាទណែគឺបញ្យលគាត់ចឹងចឹងទៅហើយគាត់ក៏បាន មើលឃើញទទួលស្គាល់ដែរអូខេចោះពេលពីដំបងចាប់ដើមហ្នឹងក្រៅពីពួកគាត់អត់ support សុំសុំតោះបើសិនជាសួរទៅតែបើសិនជាឆ្លើយបានក៏ឆ្លើយចោះខាងប៉ាម៉ារបស់ here ដែលជាគ្រូសាស្ត្ររបស់ចែគាត់គាត់មាននិយាយអីអត់បងគាត់គាត់ដូចជាអត់និយាយអីទេប៉ុន្តែគាត់ថាធម្មតាគាត់គាត់អត់ជឿយើងដំបូងគាត់អត់ជឿថាវា achieve goal យើងនឹងវាដល់កម្រិតហ្នឹងដល់កម្រិតហ្នឹងហ្នឹងហើយគាត់គ្រាន់តែអត់ជឿចុះពីដំបូងមកឯងដែលគិតថាមកអាចដល់កម្រិតហ្នឹងអត់មើលទៅអត់ និយាយពេលពេលធ្វើដំបងអត់ដែរអត់ដែរគិតថាខ្លួនឯង like អូលាក់ហេណាឬក៏ហេណា gaming អ្នកគេស្គាល់គ្រប់គ្នាមូលហេតុអ្នកយើងធ្វើការងារនឹងទី1អ្នកណាក៏ដូចអ្នកណាគឺព្យាយាមចង់គេស្គាល់មែនទេបងគិតអានេះណាអានេះបើអ្វីដែលបងគិតដំបងបងគិតថាបើសិនបើបងគេស្គាល់ច្រើនអ្វីដែលជំហានទី2បងចង់លូកទៅលើ business មានន័យថាការរកស៊ីបងធ្លាប់បរាជ័យហើយយល់យល់ធ្លាប់ចង់និយាយថាយើងស្ទឹងតែបាត់បង់គ្រប់យ៉ាងហ្មងវាធ្លាក់ដល់ កម្រិតសូនហើយអញ្ចឹងយើងក៏គិតថាចង់ងើបឡើងវិញនៅអាជីវកម្មផ្សេងផ្សេងណាទៀតតែយើងនឹងសំខាន់អ្វីដែលយើងធ្វើគឺយើងចង់ឲ្យគេស្គាល់យើងជាណាគេអូខេអាចបើពី plan អាជីវកម្មហ្នឹងឯងបងជួយចិត្តផ្នែករបស់ញ៉ាំអាអូខេអ្នកនរគ្នាបើគាត់បើកហាងរបស់ញ៉ាំហើយគាត់ប្រកែធ្វើម្ហូបបើមិនប្រកែធ្វើម្ហូបអត់មិនទេ អូខេយកធ្វើម៉ូបអីគេបកកែធ្វើជាងគេគេអឺបងជាមនុស្សថាអញនិយាយតែសារខ្លួនឯងតិចឆ្លាតលឿនអារឿងធ្វើម្ហូបយើងមើល YouTube តែបន្តិចរបស់ណាយើងចង់ញ៉ាំ research មួយផ្លែធ្វើបានដូចគេហើយមិន perfect ក៏80%ទទួលយកថាឆ្ងាញ់ដែរអូខេអូខេយើងអញនិយាយថាអួតខ្លួនឯងហ្មងព្រោះយើងចូលចិត្តធ្វើអាហ្នឹងអាហ្នឹងចង់និយាយថា hobby ទី2របស់បងគឺចូលចិត្តអាហ្នឹងម្ហូបអូខេចុះបើសិនជាម្ហូបមួយ game ចិត្តមួយណាជាងអេគាត់ជា game ហីតែគាត់ថាអឺចង់និយាយថាបើយើងកុំនិយាយពីអាជីព និយាយពីមុនមកដល់ឥឡូវគឺតនេតនេក៏បងលេងតាហ្គេមទេដូចបងនិយាយចឹងវាវាជួយជួយឲ្យយើងបាត់ធៀង stress អីចឹងណាចឹងបានន័យថាពីដែលលាក់ហេណាឬក៏ហេណា gaming ចាប់ដើមល្បីគឺជា habit មួយដែលជួយចិត្តលេង game ចោះការដែលលេង game ពីមុនធ្លាប់មានអ្នកស្ដីឲ្យឬក៏ធ្លាប់មានអ្នកនិយាយឲ្យអីអត់មើលទៅម៉ាក់ហ្នឹងឯង តាំងនៅក្មេងចង់និយាយពីមុនបើជំនាន់កាលពីបងអត់តាន់រៀបការឬក៏អីចឹងនៅផ្ទះមិនយើងនៅផ្ទះម៉ាក់អីចឹងលេខយើងតនេតនេលួចលេងគាត់ចេហើយអូហៅហៅ10ម៉ាត់អីយើងឥឡូវត focus game អត់ឆ្លើយគាត់ទេចឹងជំនាន់លេងជំនាន់ហ្នឹងលេងអីគេចឹងពេលទូរស័ព្ទលេង Van Glory ហើយចោះកុំព្យូទ័រ LOL ណែអត់ចេះតែ Dota ចោះចែឯងចេះលេងហ្គេមគេខ្លះអាចអាចបើហើប្រាប់បាន rule rule អឺ PUBG PUBG អឺ LOL ហ្នឹងអឺ Clash of Clan គេរាប់អត់ Clash Clan អូ Clash ឥឡូវអត់ហ្នឹងហើយលោកវាអញ្ចឹងរងថ្ងៃដូច Mobile Legend អីអញ្ចឹងអូអូខេអូខេ ហើយចុះអឺនិយាយទៅ trend trendy ចង់និយាយថាតែគេល្បីអីយើងលេងហ្នឹងហើយនិយាយចាស់វិញអូខេអូខេអញ្ចឹងបានន័យថាចុះបើសិនជាឥឡូវគិតថា ជាអាជីពហ្មងចាយលេងហ្គេមគេច្រើនជាងគេ Mobile Legend តែឥឡូវក៏សាក់ GTA ដែរដោយសារវា chill chill ពេលយើង stress ខ្លាំងគាត់ថា GTA chill មែនតើព្រោះ game ហ្នឹងគឺអត់មានឈ្នះអត់មានចាញ់អញ្ចឹងដល់ពេលយើងលេងទៅវាសប្បាយវាអត់ថាអូត្រូវតែឈ្នះបើបើ mobile វិញគឺខ្ញុំអត់ចូលចិត្តត្រង់ថាពេលខ្ញុំលេងទៅប៉ះគេខ្លាំងពេកហើយមើល អ្នកខ្លះ like ចូលមកក៏អត់ លេង like អត់អត់គ្រប់ role ខ្លួនឯងអត់គ្រប់ role ខ្លួនឯងអញ្ចឹងគាត់អត់ serious មួយអាអញ្ចឹងអញ្ចឹងខ្ញុំមានថាអូលេងទៅ ពេលចាញ់ទៅ like toxic មែនតើអញ្ចឹងបានខ្ញុំអត់ទៅ focus ទៅ mobile ប៉ុន្មានហ្នឹងហើយគាត់ឯងក៏ខ្ញុំលេង Mobile Legend ដែរអូខេឥឡូវបកទៅរឿងចេះណាវិញអូខេបន្ទាប់ពីគ្រូសាក៏គាត់ support ខ្ញុំខ្ញុំរីករាយមែនតើពេលដែល Here គាត់ support ចែងនៅក្នុងវិស័យហ្នឹងគឺថាតា Here ក៏ជា gamer ដែរចោះពីមហាជនវិញពេលដំបូងមានអ្នកគេដែរថា អូបងឯងធ្វើអត់កើតណាគេដែលថា like talk shit ពីបងឯងអញ្ចឹងណា talk shit ហ្នឹងមានន័យថាគេគេនិយាយពីនិយាយប្រអាប់គេនិយាយពីថាអូម្នាក់នេះស្រីលេងហ្គេមអត់គិតទៅជាទូទៅខ្ញុំគិតថាគ្រាន់តែឮតពីគេវាមានហើយប៉ុន្តែបើឮផ្ទាល់វាអត់តន់ជួបអូខេគ្រាន់តែមានមិនខ្លះរបៀបថាដឹងឡាយស្អីទេយើង មានកូនមានប្តីអីអញ្ចឹងណាគិត នឹងវាមកចង់និយាយថាទូទៅយ៉ាកំណត់ចាស់កំរូវហ្នឹងហើយដែលដែលគាត់ថាអូមានធ្វើយីម៉ែគេព្រមធ្វើម៉ែឲ្យតែគាត់តែខ្ញុំអាយុនៅក៏មិនជាច្រើនម៉ែនដែរប្រហែលតិចម៉ែន23អូខ្ញុំមកថាមួយមុខចាស់តែហ្នឹងហើយគាត់រៀងចំណាស់តែមើលទៅគឺចាស់ទុំយ៉ាគាត់ថាគាត់យត់លេងច្រើនដូចគ្នាហ្នឹងហើយវាមិនថាយើងមិនដល់ថ្នាក់យើងអាយុ30ហើយយើងមកអង្គុយលេងហ្គេមណាចង់និយាយចឹងណាមានន័យថាយើងគិតថាវ័យយើងនេះនៅអា ភាពរហ័សរហួនកម្លាំងយើងនៅមានអាការងារហ្នឹងគេអត់មានគិតលើអាយុទេបើនិយាយពីអាយុវិញអូខេតោះយើងទៅមើលនៅហ្វីលីពីនណាអឺមានឃើញអ៊ីនោះអាយុប្រហែលជាប្រហែលចំណាស់ម៉ាក់បង live game ហ្នឹងហើយខ្ញុំ live វាយូ 10k យេយេ live game សាហាវមែនតើនិយាយទៅសុកគេគឺគេជឿនលឿនសាហាវគេអត់ខ្វល់ទេ គេអត់មានពេលមកនិយាយអារឿងអស់ហ្នឹងហ្នឹងហើយហ្នឹងហើយគេក៏អត់យកពេលគេទៅស្ដាប់រឿងអស់ហ្នឹងដែរចាំថាខ្ញុំខ្ញុំក៏គិតថាអូអ្នកដែលចាប់ដើមចង់ធ្វើវិស័យហ្នឹងគាត់ក៏កុំសូវខ្វល់អារឿងគេជឿលើខ្លួនឯងខ្ញុំគិតថាខ្ញុំជឿលើខ្លួនឯងហើយខ្ញុំព្យាយាមធ្វើអីដែរដែលគិតថាបើបើការងារក៏ដោយបើយើងធ្វើគឺយើងព្យាយាម focus លើការងារហ្នឹងព្យាយាមធ្វើឲ្យល្អទៅថ្ងៃហ្នឹងគេមើលអត់ឃើញថ្ងៃក្រោយក៏គេមើលឃើញដែរយ៉ាហ្នឹងហើយកម្មវិធីហ្នឹងមូលហេតុខ្ញុំកើតឡើងគឺខ្ញុំចង់ស្ដាប់ពីគំនិតរបស់បុគ្គលនីមួយៗដែលគាត់ធ្លាប់បានជោគជ័យឬក៏គាត់ ធ្លាប់ធ្វើអីដែល inspire គេ inspire ទាំងខ្ញុំទាំងអ្នកដទៃហ្នឹងហើយអូខេដោយសារតើបងឯងជា gamer ម្នាក់ live stream live អីផងចុះពេលវេលាជាមួយកូនមិនដែរបងសុំសុំតតែសួរវាមិនមែនជា full time job លក្ខណៈ8ម៉ោងដាច់ប៉ាត់ដូចយើងធ្វើការផ្សេងណាតែនេះស្រួលទៀតយើង live នៅផ្ទះបានទៀតយេយេអញ្ចឹងពេលវេលាអស់ហ្នឹងគឺខ្ញុំអត់មានដូចថាបាត់បង់ចំពោះពួកគាត់ហងចុះអឺគាត់ទៅអឺបងឯងស្និទ្ធសារមួយកូនស្រីមួយថ្ងៃអត់ Yes មួយគាត់ cute មែនតើអ្នកទាំងអស់គ្នាបងប្អូនបានឃើញរូបគាត់ដឹងតែស្លាយឲ្យចំសិនឲ្យឲ្យ ដាក់ចូលអត់ទេអានេះអានេះគេអត់ដាក់អានេះគេអត់កាត់ទេនិយាយទៅចង់និយាយចេះកម្មវិធីហ្នឹងបញ្យលអ្នកគ្នាម្ដងបែរអ្នកគ្នាដោយសារនេះអេពីសូតថ្មីអញ្ចឹងនៅថ្មីថ្មីឡើយអញ្ចឹងបែរអ្នកខ្លះគាត់ដឹងយើងធ្វើអាហ្នឹងឡើងគឺដើម្បីដើម្បីឲ្យយើងសួរពីកំណត់បងឯងកុំឲ្យមានអារម្មណ៍ថាសំដែងកុំឲ្យកុំឲ្យមានអារម្មណ៍ថាសំដែងចង់ឲ្យអ្នកគ្នាមានអារម្មណ៍ថាយើងសន្ទនាគ្នានិយាយគ្នាមែនតើដូចមែនតើហ្នឹងហើយចង់ចង់ដឹងពីអារម្មណ៍មែនតើអញ្ចឹងអញ្ចឹងបើត្រូវថាអូអាក្រក់និយាយថាអាហ្នឹងអារម្មណ៍អាក្រក់ហ្មងតែបើថាល្អគឺនិយាយថាល្អហ្មងណាគេចូលចិត្តយើងអត់ចូលចិត្តយើងគឺយើងនិយាយថងថងហ្មង ហ្មងអញ្ចឹងណាហ្នឹងហើយដោយសារចង់ដឹងពីកំណត់បងឯងថាគិតយ៉ាងណាដែរអញ្ចឹងទៅដើម្បីអ្នកក៏បានដែលគាត់ស្ដាប់ហ្នឹងគាត់យកអាអីគាត់រៀនសូត្រពីបងឯងគាត់ថាឥឡូវបើបងឯងអក្រក់ចង់ណាគាត់រៀនសូត្រពីបងឯងថងហ្នឹងឯងតែបើបងឯងល្អថងណាគាត់រៀនសូត្រតាមយើងថងហ្នឹងហ្នឹងហើយត្រូវឯងក៏ពិតទៅយើងមនុស្សម្នាក់ៗយើងមានកំណត់រៀងខ្លួនណាខ្ញុំក៏អត់ perfect អ្នកនរគ្នាក៏អត់ perfect ដែរយើងតែងមានចំណុច ខ្វះខាតរៀងៗខ្លួនហើយខ្ញុំក៏ធម្មតាគឺមុខរបររបស់ខ្ញុំឯងខ្ញុំក៏មិនអាចនិយាយថាវាជារឿងអាក្រក់ដែរត្រូវទេប៉ុន្តែខ្ញុំជឿថាស៊ីសងលើយើងខ្លួនយើងបើយើងចេះលៃពេលវេលាទី1អឺឥឡូវយើងរៀន រៀនទៅមានអីចុះមិនបងលាក់លេងហ្គេមហ្នឹងប្រវត្តិបងអត់រៀនណាបងរៀនតាហ្នឹងហើយសិតតែនិយាយទៅពីច្រើនថាអ្នកលេងហ្គេមនៅស្រុកខ្មែរពីច្រើនសិនអ្នកចប់ទី12ហើយហីចាបាទហ្នឹងហើយតទៀតបងមានន័យថាយើងរៀនយើងរៀនហើយ បន្ទាប់ពីយើងរៀនយើងធ្វើអ្វីយើងស្វែងរកដែលដែលពាក្យថា យើងអាសាអានសភៅអីអីចឹងយើងតែងជួបពាក្យថាស្វែងយល់ពីខ្លួនឯងហ្នឹងហើយ យើងធ្វើអ្វីដែលយើងចង់ធ្វើយើងស្រឡាញ់អានឹងយើងធ្វើទៅអត់ហត់យល់អត់អញ្ចឹងមានន័យថាខ្ញុំខ្ញុំស្រឡាញ់ហ្គេមអញ្ចឹងខ្ញុំឆ្នៃមើលតើហ្គេមហ្នឹងវាអាចជួយឲ្យខ្ញុំវិញបានខ្លះតើខ្ញុំធ្វើទៅតើវាទទួលផលមកវិញបានអត់បាទបើនិយាយពីជំនាន់មុនហ្គេមគឺអត់សូវអត់សូវនេះប៉ុន្តែជំនាន់នេះគឺយើងរីកចម្រើនដែរប្រទេសរីកចម្រើនមូលហេតុមួយទៀតក្រសួងក៏បានទទួលស្គាល់ដែរថាវាជាកីឡាអេឡិចត្រូនិកទេវាជួយដល់ខួរក្បាលជួយដល់អីអញ្ចឹងដែរវាវាប្រកាសជាមានហើយអឺ ចង់និយាយថា advent អឺផលប៉ះពាល់អូ yes ណៃផលប៉ះពាល់ហើយនឹងអាផលផលចំណេញចំណេញណៃវាត្រូវតែមានអីក៏ដោយរឿងរឿងអីក៏ដោយគឺមានផលល្អមួយផលអាក្រក់បាទសំខាន់លើយើងសំខាន់លើយើងយើងចេះយកវាមកអឺទាញយកផលល្អឬក៏អត់ហ្នឹងហើយអូខេឥឡូវសួរវិញថាបើសិនជាកូនអឺបងឯងធំឡើងតើបងឯងចង់ឲ្យគាត់លេងហ្គេមឬក៏យ៉ាងណាបងឯងនឹងប្រាប់គាត់បើយើងនិយាយថាយើងចង់ឲ្យប្រកាសជាអត់ទេដូចតែគ្នាហ្នឹងត្រូវទេយើងខ្លាចគាត់ជ្រុលគាត់អត់ចេះគិតដូចយើងគាត់អត់ចេះបែងចែកប៉ុន្តែបើសិនជាគាត់ រស់នៅមួយយើងរាល់ថ្ងៃគាត់ឃើញអ្វីដែលយើងធ្វើគឺគាត់ឃើញថាអឺគាត់ចង់ធ្វើមិនធ្វើអានឹងជាសិទ្ធិរបស់គាត់ទេសំខាន់ផ្លូវហ្នឹងមិនមែនជា ផ្លូវអាក្រក់មិនមែនប៉ះពាល់ដល់អ្នកដតីមិនមែនផ្លូវខុសច្បាប់ yes អាយ៉ាហ្នឹងហើយនេះនេះខ្ញុំតែចង់លឺអូខេអញ្ចឹងអ្នកនរគ្នាដែលគាត់កំពុងតែស្ដាប់ឬកំពុងមើលខ្ញុំគិតថាហ្គេមវាអាក្រក់សំខាន់ស៊ីសងលើយើង អ្នកលេងរបស់យើងឥឡូវយើងនិយាយពី goal របស់គេនៅស្រុកក្រៅវិញធម្មតាយើងយើងមិនលោភលន់ទេប៉ុន្តែយើងឃើញអ្វីដែលគេទទួលបានណាយើងឃើញ gamer ល្បីល្បីដូចគេប្រកួតនៅស្រុកក្រៅអឺគេបានប្រាក់ price pool price ណាបានរាប់លានហ៎ឃើញឯងចង់និយាយថាហ្នឹងឯងជាអ្វីដែលដែលគេ ខិតខំឲ្យវាបានណាយើងមិនប្រាថ្នាដល់ប៉ុណ្ណឹងទេតែចង់និយាយថាយើង ចេះស្វែងស្វែងរកពីវាមកអញ្ចឹងបងឲ្យគិតថាបងឲ្យនឹងទៅប្រកួត tournament មិនទៅបើសិនជាមាន tournament បងអត់តមានក្រុមផងហ្នឹងតែគ្រាន់ថាចង់និយាយថាបើផ្នែក game ជាទូទៅឥឡូវហ្នឹងយើង freelancer ទេអូប៉ុន្តែបើសិនជា អាចទេណាបើឲ្យមានឱកាសចង់គឺចង់មានស្រីស្រីពួកខ្មែរយកតមានហ្មងយេយេគឺចង់ខ្លាំងមែនតើខ្លាចតែខ្លាចការការ ការខិតខំរបស់អ្នកផ្សេងគេអត់ដូចយើងអញ្ចឹងតែបងបងតែព្យាយាមហីនឹងថ្ងៃណាមួយនឹងបង្កើត team ទុំបានថា perfect ក៏ព្យាយាមចង់ឲ្យគេសាក់លបងដើរផ្លូវនឹងដូចយើងមើលខេឡូថាជួយបន្ថែមបានហោជា gamer ស្រីស្រីផ្សេងផ្សេងទៀតចឹងណាអូល្អតើមានអីយើងមិនអាចធ្វើអីមួយដើរតែឯងទេហ្នឹងហើយហ្នឹងហើយតែគ្រាន់ថាចោះបើសិនជាកំណត់បងឯង បងឯងជា gamer ស្រីម្នាក់តើបងឯងគិតថាការលេងហ្គេមរងថ្ងៃក្មេងៗលេងហ្គេមហ្នឹងមកចង់ផ្ដល់ដំណោមានដល់ពួកគាត់មិនខ្លះអឺចង់ឲ្យគាត់ចេះលេពេយើងឆ្លៀតកុំឲ្យអ្វីៗទៅវាហួសកុំឲ្យមានអារម្មណ៍ថាហ៊ានបើយើងហ៊ានអត់ប្រកែយើងព្យាយាមរៀនផងយើងចង់និយាយថាពេលលេងហ្គេមយើងសំខាន់ឆ្លៀតតែ1ម៉ោងអីទៅបានទេបើយើងមិនមែនអាជីពអីហ្នឹងតែពេលយើងគិតថាអូខេខ្ញុំឃើញគាត់ហ្នឹង live បានលុយបានលុយគេនិយាយចំចំហ្នឹងទៅថាគាត់បានលុយគាត់មានមុខរបរជាហ្គេមអ្នកខ្លះគាត់យល់លេសចឹងទៅប្រាប់ម៉ាក់គាត់ថាអឺម៉ាក់ខ្ញុំអត់ចង់គេលេងហ្គេមបានលុយមិនម៉ែឯងមកខាត់ខ្ញុំអត់ឲ្យខ្ញុំលេងហ្គេមចឹងចឹងម៉ែឯងតែតែមួយទៀតកុំព្យាយាមយកវាជា business សុទ្ធសាធហ្មងណាមានន័យថាតោះតែយើងស្រឡាញ់ដែរធ្វើទៅហើយយើងដាក់ដាក់ដាក់កោលដៅខ្លួនឯងថាក្នុងមួយឆ្នាំហ្នឹងបើខ្ញុំធ្វើឲ្យវាអត់បានឬមួយឆ្នាំឬពីរឆ្នាំយើងកុំមកខាត់ពេលយើងព្យាយាមធ្វើអីផ្សេងតទៀតបានណែដូចយើងឬក៏យើងធ្វើការបដាបដាទៅ អានេះឡាយដូចខ្ញុំនិយាយចឹងមួយថ្ងៃពី3ម៉ោងហ្នឹង4ម៉ោង5ម៉ោងថាយូរបំផុត5 6ម៉ោងអស់យូរហើយអូខេហើយយូរយូរម្ដងទេអាករណីហ្នឹងគិតថារងៃហ្នឹងហត់អត់មើលទៅទាំងមើលកូនផងទាំងនេះផងវាហត់វាហត់តែគ្រាន់ដូចយើងនិយាយចឹងពេលដែលយើងធ្វើអ្វីដែលយើងស្រឡាញ់វាទោះហត់ក៏មានអារម្មណ៍ថាសុបាយចិត្តអឺអូខេអូខេឥឡូវយើងមានសំណួរតទៀតចង់ចង់សួរថាពេលដែលបងឯងជា gamer ស្រីហើយបងឯងចាប់ដើមដំបូងហើយដល់ពេលពេលដែលអាការដំបូងអ្នកខ្លះគេមក និយាយ bully bully talk shit ឬក៏អីចឹងហើយអ្នកក្រក់គេ support តើបងឯងទទួលយក អាពាក្យសម្ដីពីគេខាងក្រៅហ្នឹងយ៉ាងណាខ្លះបងឯងយកវាទៅធ្វើមិនខ្លះសម្រាប់ខ្លួនឯង បើចេញនិយាយពីចរិតខ្លួនឯងហ្មងគឺជាមនុស្សឆាវឆាវហើយឆាប់ប៉ះពណ៌ប៉ះតង្កិចផ្លូវចិត្តណាខ្ញុំឃើញមកឯងយ៉ាងណាខ្ញុំគិតថាខ្ញុំគិតថាបើសិនជាមកឯងកុំកុំឆាប់ខឹងណាហើយពេលខឹងកុំសូវបច្ចេញបច្ចេញពេកក៏ក៏ល្អមួយយ៉ាងដែរហ្នឹងអានេះវេទិកានេះគឺយើងនិយាយគ្នាផាំងទៅផាំងមកហ្នឹងហើយហ្នឹងគឺបងសារភាពហ្មងគឺ ឆាប់ប៉ះតង្កឹតឆាប់ថាគេវិញពីមុនខ្ញុំក៏អញ្ចឹងដែរបងពីមុនខ្ញុំជិតថាគេណា like ណាគេមកនិយាយប៉ះបន្តិច comment តែតិចតួយអីខ្ញុំ screenshot ជេពេញហ្នឹងខ្ញុំមិនមែនទេខ្ញុំ screenshot ជេពេញហ្នឹងតែឥឡូវទោះបីរៀង calm down ហ្នឹងហើយទោះបីទោះបីអ្នកឯងចង់ថាខ្ញុំអាឡាប់អាឈួតអាមិនក៏ដោយធ្វើវីដេអូឡើយមិនក៏ដោយក៏ខ្ញុំទុកអ្នកឯងចោលទៅចាប់ដើមមានអារម្មណ៍ថាយើងធ្វើចង់និយាយថាដល់ពេលយូរយូរទៅយើងស៊ាំនឹងបរិយាកាសបែបហ្នឹងយើងគិតថាសង្គមហ្នឹងគឺវាបែបហ្នឹងហើយអញ្ចឹង យើងព្យាយាមខ្លងខ្លែងខ្លួនឯងថាមនុស្សយើងវាមាន hater ស្រឡាញ់យើងអើអ្នកស្អប់អ្នកស្រឡាញ់ hater ស្រឡាញ់ចង់ចង់ចង់មាននិយាយថា hater មាន hater ស្អប់យើងហ្នឹងហើយអ្នកស្អប់អ្នកស្រឡាញ់យើងយើងខ្លងថ្លែងថាតើពីរហ្នឹងណាគេធ្វើច្រើនចំពោះយើងច្រើនជាងបើអ្នកនិយាយអាក្រក់ក្រក់ហ្នឹងតិចអ្នកទៅយើងខ្វល់ទៅអីយេយេព្រោះដូចដូចដូចនិយាយចឹងអឺចង់និយាយថាអឺពេលខ្លះយើងយកអាគេនិយាយមកយើងហ្នឹងតើវាគេពេលគេនិយាយអាក្រក់ពីយើងតើយើងមានធ្វើចឹងអត់ បើសិនយើងមានធ្វើជាងយើងកែត្រូវឯងតែបើសិនយើងអត់មានធ្វើជាងទេយើង like បើយើងខ្វះខាតអីយើងកែមិនត្រូវវាល្អទៅតែបើសិនយើងអត់មានខ្វះខាតអីផងយើងត្រូវហេតុអីមិនត្រូវខ្វល់វានៅតែមានអញ្ចឹងមកដល់សប្ងៃហ្នឹងអ្នកដែលមានចូល comment ថាយើងនឹងជាអ្នកបង្វក់សង្គមអាហ្នឹងមិនដែរមកឯងមកឯងមានអារម្មណ៍មិនដែរពេលតែគេថា អូលក្ខណៈជាអ្នកបង្វក់សង្គមបង្វក់កូនខ្មែរអត់ឲ្យអត់ឲ្យខំប្រឹងរៀនក៏ទៅលេងហ្គេម អឺយើងមានអារម្មណ៍ថាខឹងបាត់ហើយហ្នឹងត្រូវទេប៉ុន្តែទៅចង់បញ្យលគាត់វិញដដែលដដែលអញ្ចឹងសូម្បីតែខ្ញុំបើខ្ញុំពង្រួមមិនខ្ញុំជោគជ័យអាហាខ្ញុំដើរលើផ្លូវហ្នឹងខ្ញុំខ្ញុំអត់ហ៊ាននិយាយថាខ្ញុំជោគជ័យទេប៉ុន្តែខ្ញុំចង់និយាយថាខ្ញុំដើរនៅអ្វីដែលខ្ញុំចង់បានហើយដល់កម្រិតមួយហើយខ្ញុំចង់និយាយថាហេតុអីខ្ញុំត្រូវអត់មានអ្នកអត់មានអ្នកពង្រួមខ្ញុំផងហ្នឹងខ្ញុំចង់និយាយថាហ្នឹងគឺជាខ្ញុំខ្លួនឯងយើងជាអ្នកសម្រេចខ្លួនឯងជីវិតរបស់យើងគឺយើងខ្លួនឯងតែគាត់បើដូចថា feature អ្នកចាស់ចាស់គេ comment អញ្ចឹងប៉ុន្តែយើងចង់និយាយថា អឺពេលវេលារបស់មនុស្សយើងម្នាក់ម្នាក់24ម៉ោងមានស្មើគ្នាទេអញ្ចឹងគឺមានតែយើងខ្លួនយើងឯអ្នកសម្រាប់24ម៉ោងហ្នឹងយើងត្រូវធ្វើអីខ្លះអញ្ចឹងបើឧទាហរណ៍បើខ្ញុំបំពងវក់ពាក្យបំវក់មានន័យថាក្នុងមួយថ្ងៃ24ម៉ោងហ្នឹងមានតែខ្ញុំនឹងលេងហ្គេមរហូតដល់តែទឹកក៏លេងមួយកេងក៏លេងកេងអាហ្នឹងបានន័យថាខ្ញុំខ្ញុំជាមនុស្សដែលញៀនអូខេ ចឹងបានន័យថាបើសិនគេថាយើងបង្វក់កម្មពិតទៅយើងក៏មិនមែនជាអ្នកបង្វក់ណាព្រោះឯងគាត់គាត់មកមើលយើងដោយសារគាត់ក៏ស្រឡាញ់រាប់អានយើងហ្នឹងហើយគាត់ក៏កំសាន្តអារម្មណ៍របស់គាត់ដែរសំខាន់គឺយើងធ្វើហ្នឹងគឺដើម្បី entertain គាត់ដូចគ្នាប៉ុន្តែក៏វាមានចំណុចល្អដែរនៅពេលដែលខ្ញុំធ្វើឲ្យអ្នកផ្សេង គេចង់ឡាយចង់ធ្វើអញ្ចឹងដែរប្រកប្រាក់ចំណូលបានណាយពីវាដូចខ្ញុំនិយាយដែរដែរអញ្ចឹងវាមិនមែនជា full time job ទេយើងអាចធ្វើវាជា part time អីអីផ្សេងអ្នកខ្លះទៅវាមិនបានជា ដុំកពួនអីធំដុំតែវាមានការងារពាក់ព័ន្ធនៅក្នុងវិស័យកីឡានឹងអញ្ចឹងក៏វាបានចំណូលខ្លះខ្លះមកជួយខ្លួនគាត់អញ្ចឹងណាបាទអូខេបងចោះអឺបើសិនជាបងឯងបងឯងគិតថាតើតើការលេងហ្គេមអឺសប្ងៃដែលមកលេងហ្នឹងតើវាប៉ັດជាផ្ដល់ផលអាក្រក់ដល់ក្មេងៗមែនឬក៏យ៉ាងណាបងឯងអាចជួយ define អាហ្នឹងឲ្យស្មើបានឯព្រួយធម្មតាវាមានដូចយើងនិយាយមិញគឺ ទាំងអស់គឺមានផលល្អមួយផលក៏សំខាន់អ្នកដែលអ្នកដែលធ្វើនឹងតែក្នុងនាមជាបងឯងជាអ្នកលេងហ្គេមតើបងឯងធ្វើម៉េចទើបវាអាចសម្រេចអាគោលនងបងឯងឲ្យបងឯងដើរដល់សប្តាហ៍ហ្នឹងបើយើងបង្វិលផែនដីថយក្រោយវិញបដូរជាខ្ញុំពីមុនវិញខ្ញុំគិតថាប្រហែលជាខ្ញុំអត់ប្រយោជន៍ទេហ្នឹងហើយចង់សួរបងឯងហ្នឹងថាថាបងឯងពីមុនបងឯងគិតមិនខ្មិចហើយឥឡូវបងឯងគិតមិនខ្មិចហើយអាការពីមុនបងឯងធ្វើមិនខ្មិចបានសម្រេចដល់រងថ្ងៃហ្នឹងយ៉ាតោះចាប់ដាក់មកអឺចង់បដូរ ចង់ជំនះដែរដោយសារចិត្តមួយមនុស្សបងចង់ឈ្នះស្រាប់ផងហ៎ចង់ជំនះទៅមនុស្សដែលនិយាយពីបងអាក្រក់ទាំងអស់ហ្នឹងឲ្យឃើញនៅអ្វីដែលបងទទួលបានសប្ងៃហ្នឹងអាហ្នឹងគឺមកពីមហិច្ឆតារបស់យើងដូចគ្នាចិត្តយើងចង់អីវាចេញហ្នឹងឯងយើងគូអីចេញហ្នឹងឯងយើងសម័យចេញអីយើងធ្វើហ្នឹងឯងមិនអញ្ចឹងហ្នឹងឯងគឺអាអស់ហ្នឹងគឺចង់មានន័យថាមានតែយើងខ្លួនយើងឯងអញ្ចឹងបានន័យថាអឺបើសិនជាពួកគាត់និយាយព្យាយាមនៅតែនិយាយបងហត់តែធ្វើឲ្យល្អជាងនឹងទៀតអញ្ចឹងក៏ចង់ប្រាប់អ្នកដែលដូចថា អានឹងយើងនិយាយក្នុងករណីបានចំណេញបានពីរយ៉ាងមួយទៀតមានន័យថាសម្រាប់ការអត់ធ្មត់នៅពេលដែលគេនិយាយចំពោះយើងហៅថាអាក្រក់យើងព្យាយាមធ្វើឲ្យគេឃើញថាអានឹងទាញអារឿងអាក្រក់ដែលគេនិយាយនឹងធ្វើឲ្យវាទៅជាល្អហើយអូខេហ្នឹងហើយចុះបងឯងបងឯងបានធ្វើគេខ្លះទៅទៅលើអាការងារហ្នឹងការងារហ្នឹង បងឯងចង់មានន័យថាចង់ឯងពីដំបូងមកឯងខំប្រឹងមិនខ្លះមកឯងលៃពេលខ្លួនឯងហ្នឹងហើយហ្នឹងហើយហ្នឹងហើយហ្នឹងហើយលៃចង់ចង់ដឹងអាបទពិសោធន៍ហ្នឹងដើម្បីឲ្យពួកគាត់កុំឲ្យគាត់អូវក់ the game អង្គគាត់យល់ហើយថាអើលេង game បានលុយគាត់លេង the game លេង the game លេង the game អញ្ចឹងណាអូយល់ហើយហ្នឹងហើយអឺមានន័យថាដូចបងនិយាយចឹងម៉ោងរៀនញ៉ាំបាយញ៉ាំទឹកអីយើងធ្វើធម្មតាទៅចង់និយាយថាកុំ serious ពេកហ៎កុំមករបៀបមែនអ្នកខ្លះវក់វក់មែនណាហ្នឹងហើយចង់និយាយចង់និយាយចឹងអាវក់វក់មែនហ្នឹងយើងក៏ធ្លាប់ដែរហ្នឹងហើយអាវក់របៀបថាមួយហ្គេមទៀតមួយហ្គេមទៀតមួយហ្គេមទៀតហើយអាងតែស្ដាប់ពួកម៉ាក់ពេកហ្នឹងលេងសិនទៅលេងសិនទៅលេងសិនទៅអីចឹងណាអញ្ចឹងយើងត្រូវខ្លួនឯងធ្វើធ្វើអីក៏ដោយទីមួយគិតពីខ្លួនឯងយើងឥឡូវឧទាហរណ៍យើងមុជទឹកអីចឹងមិនស្អាតខ្លួនយើងយើងញ៉ាំបាយឆ្អែតខ្លួនយើងយើងទៅរៀនល្អខ្លួនយើង ទីមួយឥឡូវឧទាហរណ៍ថាបើយើងរៀនបកែយើងមានការងារល្អហើយឧទាហរណ៍ថាយើងបាន បានការងារហ្គេមនេះបូកបន្ថែមមួយទៀតចំណូលយើងវាមិនហៅតែធ្វើអញ្ចឹងមានន័យថាយើងខ្លួនឯងហ្នឹងត្រូវគិតគូរថាមួយណាល្អជាងមួយណាសំខាន់គឺយើងហ្នឹងហើយបងចង់និយាយចឹងបើបងបងចេះបែងចែកត្រង់ថាចេះត្រង់ថាយើងនិយាយរឿងរៀនទេថារៀនយើងចប់មកវាឯងព្រោះបងរៀនចប់ហើយមកយូរហើយទៅតែយើងឡែឥឡូវហ្នឹងហ្នឹងហើយហ្នឹងហើយពីព្រោះបងបាន fail លើបងធ្លាប់ប្រាប់ថាមានអាជីវកម្មផ្សេងផ្សេងដែលបងធ្លាប់រកស៊ីគឺវាខាតអញ្ចឹងបងចាប់ដើមស្គាល់យល់ពីខ្លួនឯងថា ខ្ញុំអត់ចូលចិត្តអាបែបអញ្ចឹងហងហ្នឹងខ្ញុំចូលចិត្តបែបសបាយសបាយធ្វើការអីអីអញ្ចឹងអញ្ចឹងយើងក៏សាក់លបង ថាតើវាស័កសមនឹងយើងអត់ធ្វើទៅតើវាចំណេញអត់វាប៉ះពាល់អីខ្លះអីអីអញ្ចឹងណាអញ្ចឹងក៏សាក់ធ្វើមួយចំហៀនមួយចំហៀនយើងគូសគោដៅខ្លួនឯងបងធ្លាប់សន្យាមួយខ្លួនឯងណាបើមួយឆ្នាំនឹងឡើយអត់មានបានផលប្រយោជន៍មិនមិនមិនអត់និយាយរឿងលុយទេយើងនិយាយពី អ្វីដែលយើង approve ទៅមុខហ្នឹងណាមានគេស្គាល់អត់អីអីអត់អញ្ចឹងណាវាដូចចិត្តដែលយើងចង់បានអត់បើសិនជាអត់បានគឺបងឈប់ហ្មងហ្នឹង អាហ្នឹងគឺជាអីដែលខ្ញុំចង់ស្ដាប់ចង់ដឹងពីបុគ្គលដែលគាត់សម្រេចនៅគោលបំណងគាត់សំខាន់គឺយើងដាក់ខាត់ពេលហ្នឹងហើយគឺយើងដាក់គោលដៅរបស់យើងថាតើមួយឆ្នាំឬក៏2ឆ្នាំអាចខ្លួនឯងធ្វើបើថាធ្វើឲ្យនៅជោគបើសិនតែធ្វើឲ្យនៅតែអត់ធ្លាក់ទឹកដដែលអាហ្នឹងយើងគួរ គួរប្រាប់ខ្លួនឯងថា oh no ដល់ដល់ពេលហើយ this not your thing you should stop it តែបើសិនគិតថាអូធ្វើទៅមួយឆ្នាំអូខេឥឡូវសាក់ទៅ2ឆ្នាំមើលវាដើរអត់បើសិនវាដើរអាអាហ្នឹងយើងតទៀតទៅទៅហ្នឹងហើយហ្នឹងហើយយើងអត់អាចឲ្យខ្លួនឯងដើរតែមួយផ្លូវទេសូម្បីតែបងរងថ្ងៃ live game តែបងនៅតែមានអ្វីផ្សេងផ្សេង talent បងបង្ហាញទៅផ្សេងផ្សេងដើរច្រើនផ្លូវទៀតដើម្បីឲ្យទី1ឲ្យគេស្គាល់យើងគាត់តែច្រើនអ្នកខ្លះគេស្គាល់យើងតែក្នុង game ហ្នឹងតែដល់អ្នកខ្លះទៀតគេស្គាល់បងថាបងហ្នឹងអ្នក cover ចម្រៀងវាអញ្ចឹង វាខុសខុសគ្នាអញ្ចឹងណាព្រោះមែនមនុស្សទាំងអស់គេចេះលេងហ្គេមទាំងអស់ណាត្រូវហើយត្រូវមានអ្នកខ្លះគេសាប់ចម្រៀងអីអញ្ចឹងអូបាទពិតជាល្អមែនតើអញ្ចឹងអូខេអឺនិយាយទៅខ្ញុំខ្ញុំចាប់អារម្មណ៍ត្រង់ថាបងឯងពិតជា like អឺមែនមែនតើចង់និយាយថាខ្ញុំខ្ញុំគាត់ថាបើ អាការបើបងឯងនិយាយមួយខ្ញុំឥឡូវហ្នឹងខ្ញុំគាត់ថាអូបងឯងប្រហែលជាខ្លាំងខាងតែហ្គេមឯងកំប៉ិតបងឯងក៏រស់ស៊ីរួយដែរ like business woman ដែរពីមុនពីមុនការធ្លាប់ធ្វើអាជីវកម្មពីមុនធ្វើគេហ្មងអឺមានច្រើនដែរមានគ្រឿងក្អូបមានអីចឹងណាយើងយើងវាភ្លក់មករសជាតិទៅមករសជាតិដូចគេហៅថាអឺដាអត់មាន plan អញ្ចឹងវាដូច ឆ្វេងតិចស្ដាំតិចឃើញគេលក់នេះលក់នេះលក់ឃើញគេលក់នោះលក់នោះអញ្ចឹងយល់ទេបងបងជឿទៀតថាអ្នកមើលឥឡូវហ្នឹងក៏កំពុងតែជួបបញ្ហាហ្នឹងដែរប៉ុន្តែចង់ឲ្យគាត់អត់ធ្មត់ហើយព្យាយាមស្វែងយល់ពីខ្លួនឯងអាពាក្យមួយម៉ាត់ហ្នឹងបងអត់ជឿទេបងអញទៅយល់ពីខ្លួនឯងមិនបងធ្លាប់សួរខ្លួនឯងតើហើយអញទៅយល់ពីខ្លួនឯងមិនយល់ពីស្អីគេហើយបានជោគជ័យនឹងស្ដាប់ពាក្យ ពាក្យឥឡូវហ្នឹងគេនិយមអារឿងជោគជ័យហ្នឹងហៅហ៎គេតែងតែស្ដាប់ពាក្យសម្ដីរបស់អ្នកជោគជ័យហើយយើងត្រូវយកពាក្យហ្នឹងមកគិតឲ្យមួយមួយឲ្យធ្វើតាមគេអញ្ចឹងបងចាប់ដើមថាអាអញទៅយល់ពីខ្លួនឯងពីស្អីគេបងចាប់ដើមថាទីមួយចេះលេងហ្គេមដែរហើយយើងក៏ចង់និយាយថាយើងបកកាយធ្វើនេះធ្វើនោះផ្សេងផ្សេងយើងប៉ិននិយាយប៉ិនអីចឹងដែរយើងសាកធ្វើមើលវាបានអត់អត់អញ្ចឹងណាព្រោះយើងរកស៊ីមួយផ្លូវពីរផ្លូវហ្នឹងវាដាក់ទៅបាត់ដាក់ទៅបាត់អញ្ចឹងណាតែយើងនៅបន្តអញ្ចឹងទៀតអត់សំខាន់យើងចង់ងើបឡើងហ្នឹងហើយ សំខាន់យើងចង់ងើបឡើងអ្នកទាំងអស់គ្នាសំខាន់យើងដួលហើយយើងចេះងើបឡើងអត់ចោះអឺចង់ដឹងពីការដែលធ្លាប់ដួលពីមុនអឺប្រើរយៈពេលប្រហែលដើម្បីឲ្យខ្លួនឯងសុបាយចិត្តឡើងវិញដើម្បីខ្លួនឯងងើបឈរហើយរឹងមាំហើយសាកដើមម្ដងទៀតបងអត់មានអាពេលវេលាសម្រាប់ខ្លួនឯងហ្នឹងទេគឺដើរទៅទាំងអត់សង្ឃឹមហ្នឹងហើយងើបឡើងយកហ្មង គឺបងអត់បានសម្រាប់ខ្លួនឯងថាអញ្ចេះពេលដែលដួលភ្លាមហ្នឹងណាបងចាប់ដើមសួរខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃហើយបងចិត្តសាកធ្វើនេះធ្វើនោះនិយាយទៅមនុស្សបងចូលចិត្តសាកល្បងពីមុនសាកធ្វើគេខ្លះមុននឹងខ្លាចជា Hana Gamer Hana Gaming តើពីមុនសាកធ្វើចាំមើលបងធ្លាប់លក់ច្រើនណាអឺហ្នឹងហើយចង់សាប់អាហ្នឹងអូខេយល់អឺដូចអនឡាញកំងតាំងពីសោមជើងកាអាវណាអឺលេអីបោះដុំអីវ៉ៃវ៉ាន់ហើយហើយអស់ហើយរហូតដល់ បងជឿចិត្តធ្វើរបស់ញ៉ាំតែបងប្រាប់ខ្លួនឯងមុននឹងហ្នឹងលក់របស់ញ៉ាំទៀតតែតែអត់អត់ដួលទេអាហ្នឹងតែវាហត់ពេកអត់មានអ្នកជួយក៏តែក៏ចាប់ដើមគិតថាថ្ងៃណាមួយនឹងចង់ធ្វើវាឲ្យធំហ្មងអញ្ចឹងគ្រាន់តែជាក្តីសម័យទេអញ្ចឹងទុកម្ដុំសិននៅអញ្ចឹងឥឡូវអ្វីដែលធ្វើវាដំណើរការគឺផ្នែក social media អញ្ចឹងអូខេយើងដើរទៅសិនទៅហើយចាំគិតរឿងរ៉ាវស៊ីបន្តបន្តទៀតព្រោះបងចង់ធ្វើវាយូរហើយតែយើងអត់តមានលទ្ធភាព ចឹងមកន័យថាបងបងហេណាគឺគាត់នឹងអឺ like អឺបើសិនមានឱកាសណាបើសិនមានឱកាសដោយសារគាត់នៅក្នុង ខាង gaming គាត់ស្គាល់អ្នក gaming គាត់ដូចជា well known by a lot of people ដូចគ្នាដែរដែលគាត់អ្នកលេង game ដែរចឹងទៅណាហើយដល់ពេលទៅគាត់អាចយកអាឱកាសហ្នឹងឬក៏គុណប្រយោជន៍របស់គាត់ហ្នឹងដើម្បីទៅបង្កើត business store ទៀតបានដូចគ្នាព្រោះយើងអត់អាច ដូចតែយើងមិនអាចរំពឹងថាយើងនៅតែជា gamer មួយជីវិតដល់ចាស់សាក់ស្កូវណាហ្នឹងហើយចង់មានដែរដឹងអត់ថាគិតខ្លួនឯងថាអូអញ live ដល់អាយុនេះអញឈប់ live ហីដែរគិតចឹងអានេះធ្លាប់សម័យមិនធ្លាប់សម័យគឺគិតថាខ្លួនឯងរហងៃហ្នឹងឲ្យឱកាសខ្លួនឯង3ឆ្នាំទៀតទេអស់ហើយមែន3ទៅ5ឆ្នាំមែនអត់ហត់ដល់យើងមើលអត់ដឹងមុនទេមានអារម្មណ៍ថាអឺក្មេងៗក្រោយៗក៏គេមកទៀតដែរត្រូវគេយើងក៏ផ្ដល់ឱកាសឲ្យអ្នកផ្សេងគេធ្វើការអញ្ចឹងណាហ្នឹងហើយនិយាយទៅគឺថាមាន plan ដូចគ្នា តែបើពីមុនណាដែរមាន plan ហ្មងឥឡូវចាប់ដើមមាន plan ហើយត្រូវហ្នឹងហើយតាំងពីយើងចាប់ដើមដឹងថាឥឡូវខ្លួនឯងអត់មានពេលសោះហ្មងរវល់រវល់ចាប់ដើមមានថតនេះថតនោះយើង ចូលរួមការងារសង្គមអីអីអញ្ចឹងច្រើនចាប់ដើមចេញមុខចេញមាត់ច្រើនជាងមុនវាខុសពីយើងពីមុនហ្មង វា360ដឺក្រេពីមុនហ្មង360ដឺក្រេអី180បីបើ300 360វាមិនចូលមើលមកជុំអីមកកន្លែងដដែលអូមកកន្លែងតែបើ180អីតែអាចនិយាយបានថាមកកន្លែងវិញហ្នឹងគឺយើងដដែលប៉ុន្តែមិនមែនជាយើងអ្នករកស៊ីពីមុនទេតែក៏នឹង360ហ្នឹងនឹងមករកស៊ីម្ដងទៀតនឹងថ្ងៃណាយល់យល់យល់យល់យល់អូខេអូខេយល់ហើយអូខេចោះបងឯងដែរ សួរសួរដែរដែរមកដែរគាត់ថាកន្លែងមានថ្ងៃហ្នឹងអត់ពីមុនធ្វើមកចង់ like អត់ទេអត់ទេអត់ទេនិយាយត្រង់និយាយស៊ីនហ្មងគឺអត់ដែរគាត់ថាខ្លួនឯងហ្នឹងនឹងប្រើប្រាស់អឺបណ្ដាញសង្គមបណ្ដាញសង្គមដើម្បីគាត់តែចង់ចង់ចង់ចង់ចង់បងតែបើនិយាយគ្នាត្រង់ត្រង់ទៅបងក៏ធ្លាប់ឆាតទៅអូនឯងដែរថាសួរយោបល់ថាអូនធ្វើអានេះធ្វើអានោះមិនមិនមិនមិនឃើញឯងវានៅតែបងនៅតែមានការសាក់លបងអញ្ចឹងអញ្ចឹងអ្វីដែលបងធ្វើបានបងនៅតែធ្វើតទៀតអញ្ចឹង អូអូខេអូខេហើយបើវាទទួលបានហើយយេក៏អរគុណអ្នកដែលគេគ្រប់គ្រងយើងអ្នកស្រឡាញ់រាប់អានយើងអីអញ្ចឹងទៅហើយយើងក៏ព្យាយាមធ្វើតែរឿងល្អល្អទៅយ៉ាងហោចណាស់ក៏គុំគុំគុំបង្កើតរឿងដែលគេស្អប់ច្រើនទៅវាបានហើយណ៎ខ្ញុំខ្ញុំឮបងឯងយើងនិយាយគ្នាមួយថ្ងៃយើងនិយាយទៅរឿងជោគជ័យយើងខ្ញុំចង់ស្ដាប់ពីរឿងបរាជ័យពីមុនអឺ ធ្លាប់បរាជ័យលើវិស័យអឺរ៉ូស៊ីហ្នឹងតើបរាជ័យដោយសាររឿងអីគេខ្លះដោយសារតើអីដែលដឹងយើងអត់ចេះគ្រប់គ្រងសរុបទៅយើងអត់ដឹងចំណាយចំណូលអញ្ញែអញ្ញែយើងអត់ចេះបោកដកចង់និយាយថាយើងអត់ចេះទុកដាក់អារឿងយើងអត់បានរៀនសូត្រអំពីអាហ្នឹងចង់បានន័យថាធ្វើអីគេថាចង់ធ្វើឲ្យច្បាស់ពេលយើងច្បាស់លើអីហើយវាកម្រថា fail ហ่ะចោះពេល gaming ពេលដែលចាប់ដើម gaming ហ្នឹងមកដែរគាត់ថាអូច្បាស់ជាងអារ៉ូស៊ីពីមុនយេយើងច្បាស់ត្រង់អីយើងដឹងថាយើង អញនិយាយបានថាអាហ្នឹងគឺកណនីនៅលើ follower ឬក៏អីទេអាហ្នឹងវាសំខាន់លើ popular របស់យើងទេអញ្ចឹងយើងមានតែព្យាយាមគិតថាវាខួរក្បាលយើងចាប់ផ្ដើមរីកចម្រើនហើយត្រូវទេព្រោះយើងព្យាយាមគិតថាតើយើងគួរធ្វើអីទៀតដើម្បីយើងខ្លួនឯងហ្នឹងឡើងទៅមួយកម្រិតទៀតដែលយើងចង់បានហ្នឹងអូខេឥឡូវបកទៅសួររឿងមួយទៀតចង់និយាយថាពេលចាប់ដើមលេងហ្គេមដំបងដំបង ពេលដែលមកឯជិមនៃស័យហើយទៅណេតទៅអីចឹង ដែលមានអារម្មណ៍ថាខ្លាចឬក៏ពីខ្មែរចាស់គិតទេប្រហែលជាយើងស្ដាប់ទៅក៏យើងអត់គិតថាវាអឺអត់ឈឺចាប់ហ៎មានន័យថា ប៉ុន្តែអាចនិយាយថាចិត្តចរិតបងអត់ girly ខ្លាំងទេមើលរបៀបថាមិត្តភក្តិបងស្វេច្រើនសោះប្រុសប្រុសរបៀបថាក្មេងណែតអញ្ចឹងហើយយើងវាយគ្នាអីចឹងហៅគ្នាហែងអីចឹងចរិតបងរបៀប strong strong ណាវាអត់របៀបញាក់ញាក់អីនាំគ្នាទៅទិញថ្នាំកញ្ចក់អីលាបអីមិនមែនចរិតចឹងហ្នឹងហើយហ្នឹងហើយចឹងចឹងបានន័យថា ការដែលលេងហ្គេមពីដំបូងដំបូងក៏អត់មានណាគេ bully អត់មានណាគេថាអីម្នាក់នេះស្រីសោះមកលេងណែនមកលេងអីចឹងអឺ វានិយាយនិយាយតែយកខ្វល់ហ្នឹងរបៀបថាអឺអញអត់ខ្វល់អញមិនអញមិនខ្ជិលលុយអញទៅលេងហ្គេមផងអូខេរបៀបអញ្ចឹងបងទៅខ្វល់លេងដល់ពេលយើងតើយើងរៀងអាយុច្រើនទៅយើងចាប់ដើមចេះឈឺចាប់នៅពាក្យដែលគេចាក់ដោតមកយើងមកយើងយកមកគិតអីរៀងលឿងដូចលើសពាក្យហ្នឹងអីចឹងណាដល់មកពីមុនយើងគិតថាប៉ុណ្ណឹងគេនិយាយឲ្យយើងញឹមដាក់គេវិញទៀតអត់ចេះគិតអីហ្នឹងហ្នឹងហើយហ្នឹងហើយវ៉ាវអូខេអញ្ចឹងអ្នកទាំងអស់គ្នាតែគ្រាន់ថាយ៉ាចោះឥឡូវបងឯងគិតថា បងឯងជាអ្នកដែលលេងហ្គេមហើយទៅពេកពេកគេលេងតាមបងឯងចឹងអញ្ចឹងបងឯងចង់ប្រាប់អីទៅអ្នកដែលលេងតាមបងឯងគាត់ថាតើគេគួរគិតយ៉ាងណាគិតយ៉ាងណីអីព្រួយដូចនិយាយដែរដែរចឹងអឺព្រួយខ្ញុំខ្លាចតើយើងក៏មិនហ៊ាន guarantee គេថាលេងឲ្យដូចយើងណាហ្នឹងហើយហ្នឹងហើយគេគឺគេយើងគឺយើង talent មនុស្សវាខុសគ្នាអញនិយាយបានថាវាមានលាយសំណាងខ្លះវាលាយ យើងមិនទៅគោលដៅកត់គោលដៅជីវិតខ្លួនឯងបានគ្រាន់តែដូចបងនិយាយចឹងពេលដែលយើងចង់ទៅអាកន្លែងហ្នឹងតែតើយើងស្វែងរកផ្លូវហ្នឹងត្រូវអត់នៅជាងសាក់ទៅដូចបងនិយាយចឹងយើងគោលដៅខ្លួនឯងមកថាមួយឆ្នាំពីរឆ្នាំហើយបើធ្វើ នៅគ្មានបានប្រយោជន៍អីគ្មានពីណាគេស្គាល់គ្មានពីណាគេយកចិត្តទុកដាក់អើពើអីយើងផង យើងទៅធ្វើអ្វីផ្សេងដែលយើងកំពុងតែធ្វើដូចឥឡូវយើងកំពុងរៀនគូផ្លាំងអញ្ចឹងសុកសុកទៅ live game វាមិនកើតវាមិនអញ្ចឹងយើងសាក់លបងប៉ុន្តែបើយើងគិតថាដូចដូចបងនិយាយមុននឹងអញ្ចឹងរៀនបដាលេងបដាធ្វើការបដាដើម្បីបានអានេះបន្តិចអានោះបន្តិចយើងសាក់ទៅវាគង់តែមានថ្ងៃណាមួយយើងទទួលបានវាតែព្រោះចិត្តយើងវាពុះពៀចង់បានបានវាហ្នឹងអូខេអូខេចោះអឺបើសិនជាដោយសារតែមកឯងក៏ជាអ្នកម្ដាយក៏ដូចក៏ជានេះដែរ បីជាបងឯងវ័យក្មេងក៏ដោយក៏អាចរំឯងជាអ្នកម្ដាយម្នាក់អញ្ចឹងបើសិនជាបងឯងក្នុងនាមជាអ្នកម្ដាយម្នាក់បងឯងចង់ប្រាប់អ្នកម្ដាយផ្សេងផ្សេងថាអូបើសិនជាកូនលេងហ្គេមគៀងគួរតែមានវិធីមិនអាចគាត់បើសិនគាត់លេងជក់ខ្លាំងចាំយើងនិយាយឲ្យគាត់អីចឹងតែបើគាត់លេងមុំមុំគាត់រៀនមុំមុំទេមិនមិនអូខេបងឯងអាចជួយបញ្ជាក់ឲ្យខ្ញុំអាចនិយាយបានថាបើយើងនិយាយថាយើងជាវ័យម្ដាយ ឥឡូវហ្នឹងកូនយើងហ្នឹងវាអត់តន់ចេះលេងហ្គេមអញ្ចឹងទេហើយវាបើវាលេងក៏វាលេងតែអីធម្មតាមើល YouTube អីអញ្ចឹងទេយើងអានេះយើងនិយាយពីអារម្មណ៍យើងផ្ទាល់ដែលជាកូនហើយយើងធ្លាប់មានម៉ាក់ដែល strict ហ្នឹងហើយយើងនិយាយពីអញ្ចឹងវិញហ្នឹងហើយហ្នឹងហើយអានេះបានវាត្រូវសាច់រឿងអឺរបៀបថាចង់ឲ្យម៉ាក់ហ្នឹងគាត់របៀបថាស្ដាប់ហេតុផលយើងនិយាយទៅបងបងបងខ្លួនឯងក៏ដែរបងប្រាប់ខ្លួនឯងថាព្យាយាមធ្វើជាម្ដាយម្នាក់ដែលមាន reason យើងនិយាយជាមួយគ្នាយើងចេះស្ដាប់គ្នាលើកឡើងថាម្នាក់កូននឹងដូចថានិយាយលេងស្ដាប់លេងអីហ្មងអានឹងចាំយើងធ្វើវិធីដូចថាដកហូតទូរស័ព្ទអីអីអារឿងហ្នឹងអញ្ចឹងតែបើគាត់នៅស្ដាប់យើងដែរយើងត្រូវលើកទឹកចិត្តគាត់រឿងហ៊ានផងយើងបង្ហាញនៅអ្វីដែលជាក្តីស្រឡាញ់អីអញ្ចឹងកុំព្យាយាមបោកប្រាស់បោកប្រាស់វាយស្ដីវា stress ដល់ពេលដែល stress ទៅអាចនឹងគ្រួសារយើងវាចង់និយាយថាមានភាពឆ្ងាយពីគ្នាទៅវាហៅថាលែងស្ដាប់ ដូចថាកូននឹងលែងស្ដាប់យើងហ្នឹងហើយព្យាយាមយកចិត្តកូននឹងចង់និយាយថាធ្វើដូចពួកម៉ាក់អញ្ចឹងបងរាល់ថ្ងៃមួយកូនដូចបងប្អូនច្រើនជាងម៉ែកូនបងលេងលេងលេងដូចយើងកន្លែងមានក្មួយមានអីគួរយល់ហើយណែគឺអញ្ចឹងដូចគ្នាយាយានិយាយទៅគឺថាព្រោះយើងដើរលើអាផ្លូវយុវវ័យហ្នឹងហើយយើងដឹងថា ពេលក្មេងយកចេះគិតអីគឺចង់តែសុបាយសតបដៅនិយាយអីក៏ស្ដាប់បាត់ចូលដែរពេលខ្លះយើងធ្លាប់ នឹកឃើញទង្វើយើងពីមុនហើយយើងក៏មានអារម្មណ៍ថាធ្លាប់សោកស្ដាយនៅអ្វីដែលយើងធ្វើខុសដែរហ្នឹងហើយអញ្ចឹងបានយើងដឹងថាអើយនិយាយមកក៏វាមិនស្ដាប់ដែរប៉ុន្តែយើងព្យាយាមលួងវិញហ្នឹងបើនិយាយអត់ស្ដាប់យើងលួងយើងលួងសិនហ្នឹងហើយលើកឡើងថាវាដល់កដល់ថ្នាក់និយាយឡើងបានមនុស្សថានិយាយឡើងស្ដាប់ហ្មងអាហ្នឹងចាំយើងយេ យើងដកហូតដកផ្លូវគេថាប្រើត្រក់ក្តៅចាំយើងប្រើត្រក់ក្តៅតែបើសិនថាយើងនិយាយគាត់នៅគាត់ស្ដាប់ធម្មតាទេយើងកុំថាប្រើត្រក់ក្តៅដោយសារតែភីច្រើនយើងឃើញថាម្ដាយពុកវាច្រើនគឺគាត់ចូលចិត្តប្រើត្រក់ក្តៅច្រើនជាងអាស៊ីអាស៊ីនៅអាស៊ីនៅនៅពួកក្អាវហ្មងទុកមួកក្តៅតែមួកអឺវាយមក ខ្សែក្រវ៉ាត់អូខ្សែក្រវ៉ាត់អូតបត្រូវដែរតបត្រូវតបត្រូវដូចគ្នាខ្សែក្រវ៉ាត់អឺគេហៅផ្ដៅអឺអីគេឈើជ្រុងអូត្រូវអស់ហើយត្រូវអស់ហើយអ្នកខ្លះឈានដល់ខ្សែភ្លើងនេះខ្ញុំដល់អត់ទាន់ដល់ខ្សែភ្លើងអត់ទាន់ដល់តែនៅមានហ្នឹងកាលមុនចំនួនយើងហ្នឹងហើយអេចំនួនបងឯងហ៎អូនឯងមើលបងខុសគ្នាចង់ច្រើនថា3 4ឆ្នាំអីហ្នឹងវាមិនជាប្រហែលទេ ហើយអាចនិយាយម៉ាក់អូនឯងក៏អាយុស្បាស្បាតាម៉ាក់បងអីចឹងចិនចិនដូចគ្នានេះយេនិយាយដល់ម៉ែអូយទេកម្មបទៅហ្នឹងហើយពេលខ្លះគាត់អត់ យល់ពីយើងដោយសារអីដោយសារយើងអត់បានតែគាត់ក៏ចង់ឲ្យយើងល្អដែរបងយល់គាត់ចង់យើងល្អដែរត្រូវហើយត្រូវគាត់ថាបើសិនជាអាចណាវ័យយើងឥឡូវនេះដែលយើងបន្ទាប់ពីយើង ទៅហ្នឹងអឺឥឡូវនិយាយថាឥឡូវបើសិនជាវ័យ15 16ឆ្នាំគាត់គួរលេងហ្គេមបែបណា ផេតវិញមើលគាត់នៅរៀនឡើយទី9ទី10អញ្ចឹងណាឥឡូវហ្នឹងណាគេក៏ដូចណាគេដែរយើងនិយាយពីយើងយើងនិយាយផ្ទាល់ផ្ទាល់គឺថាឃើញអញ្ចឹងហ្មងទាំងគួយបងទាំងអីហ្នឹងគឺលេងតែ Mobile Legends ហ្នឹងដូចតែគ្នាទេតែគ្រាន់តែថាបងឃើញថាវាមានម៉ោងរៀនរបស់វាអឺអីអញ្ចឹងទៅគេចេះបែងចែកអញ្ចឹងណាសំខាន់ យើងជាម៉ាក់ប៉ាយើងក៏ចេះគ្រប់គ្រងដែរត្រូវអត់ម៉ោងណាកូនឯងញ៉ាំបាយកូនឯងហ៊ានកូនឯងអីអីអញ្ចឹងនាំគាត់ដើរលេងអីអីអញ្ចឹងណាហើយម៉ោងណាគាត់មានពេលទំនេររបស់គាត់ឥឡូវអ្នកខ្លះគេមើលទូទាស់ទៅ អ្នកខ្លះទៀតគេទៅណាទៅណីដើរលេងមួយមិត្តភក្តិគេទៅអ្នកខ្លះគេលេងហ្គេមហ្នឹងអញ្ចឹងគឺវាដូចគ្នាអញ្ចឹងសំខាន់យើងចេះហាមឃាត់មិនមែនថាយើងទុកចោលបណ្ដោយធ្វើធ្វើទៅណាអើហហ្នឹងហើយ ហ្នឹងហើយហ្នឹងហើយតែចង់ចង់ថាអូបងឯងគួរគួរឲ្យ advice គាត់ថាអូខេឥឡូវទី9ទី10គាត់ចង់លេង game ដូចគាត់ចង់ខ្លាចទៅជាហេណាថ្ងៃអនាគតអញ្ចឹងបងឯងគួរតែប្រាប់គាត់ថាបើចង់បើចង់ខ្លាចជាខ្ញុំថ្ងៃអនាគតហ៊ានសិននៅចាំលេងហ្គេមតាមក្រោយព្រោះបើយើងអត់ចេះអត់មានចំណេះដឹងអីសោះលេងហ្គេមគាត់កើតដែរព្រោះភាសាហ្គេមត្រូវការភាសាអង់គ្លេសខ្ពស់ ខ្ញុំក៏មិនមែន professional English អីដែរប៉ុន្តែខ្ញុំយល់បាទហ្នឹងហើយបើបើខ្ញុំអត់រៀនក៏ខ្ញុំអានអក្សរអង់គ្លេសនឹងអត់ដាច់ដែរត្រូវត្រូវនេះអញ្ចឹងមកហ្នឹងហើយចឹងដូចដូចដូចដូចដូចខ្ញុំចង់អីដែលខ្ញុំចង់ឲ្យគិតបងឯងដោយសារមកជាអ្នក gamer បើតាមខ្ញុំគិតវិញខ្ញុំគិតថាបើសិនជាគាត់នៅទី9ទី10ឬក៏ទី11 12ឬគាត់ក្រោមនឹងទៀតខ្ញុំគិតថាគាត់គួរចំណាយពេលគាត់ឲ្យរៀនឲ្យច្រើនជាង លេង game ទៅហ្នឹងហើយព្រោះធម្មតាយើងរៀននៅសាលា ឥឡូវហ្នឹងវាលែងដូចមុនហើយវារៀនវាមាន3ភាសាអីហ៎អញ្ចឹងដូចថារៀនរត់5ម៉ោង4ម៉ោងហ៎ហ្នឹងហើយ4ម៉ោងអញ្ចឹងទៅ4នៃ5ហ៎4ជួងទៅ4ជួងហ្នឹងហើយហើយម៉ោងថ្ងៃឡើងយើងរៀនអង់គ្លេសឬចិនអញ្ចឹងទៅតាមអ្នកគេគេសែតខ្លួនគេអញ្ចឹងទៅចាំយប់អីអញ្ចឹងទៅយើង បើបើឆ្នាំហ្នឹងវាមិនសំខាន់វាមិនគៀកថ្ងៃប្រឡងទេសៅអាទិត្យអីអញ្ចឹងលេងខ្លះអីខ្លះទៅមួយថ្ងៃយើងឆ្លៀតតែ2 3ហ្គេមក៏បានដែរវា relax យើងដែរ អញ្ចឹងហ្នឹងហ្នឹងហើយណែកុំឲ្យយើងជក់ត្រូវឯងសំខាន់កុំឲ្យយើងជក់ដកដៃអត់រួចដកដៃរួចឥឡូវខាតតែខ្លួនឯងទេពេលដែលយកចេះមេរៀនធ្លាក់ហ្នឹងវាត្រូវខាតឆ្នាំវាអត់បានអត់បានមកខ្លាយទៅជាខ្ញុំកើតទេវានៅត្រូវធ្លាក់មួយឆ្នាំទៀតយល់ទេព្រោះបើខ្ញុំក៏ខ្ញុំនៅរៀនដែរដូចនិយាយដែរដែរអញ្ចឹងតរៀនបានចេះហើយបានមកមកអង្គុយ live ហ្នឹងក៏សើត្រូវការចំណេះដឹងដែរណាមិនមែនយើង តតេតតេមកគុយឡាយបានណាបើយើងអត់ចេះប្រើកុំព្យូទ័រផងអត់ចេះអង់គ្លេសណាផងយើងទៅឡាយទៅឡាយធ្វើម៉េចហ្នឹងហើយអញ្ចឹងយើងត្រូវតែរៀនឲ្យចេះសិនធ្វើម៉េចកុំឲ្យគេបោកយើងបានកុំឲ្យគេថាអូអូនរ៉ៃចុចអាហ្នឹងទៅឡាយ GTA លេងក្នុងទូរស័ព្ទហ្នឹងហើយ GTA លេងហ្គេម12ប៉ែ អូអត់ទេអត់ទេនិយាយទៅគាត់ថាណាយើងថាទៅលេងតើណាយើងនិយាយតែចង់និយាយចេះថាកុំឲ្យគេបោកយើងថាអូ GTA លេងក្នុងទូរស័ព្ទបានយើងក៏ចេះជឿគេដែរអញ្ចឹងណាកុំឲ្យដល់ថ្នាក់អាអញ្ចឹងអញ្ចឹងដោយសារបានយើងអត់ជឿថា GTA 5លេងក្នុងទូរស័ព្ទបានដោយសារយើងរៀនហ្នឹងហើយយើងយល់ដឹងពីវាអញ្ចឹងយើងត្រូវតែរៀនយល់ដឹងពីវាឲ្យច្បាស់សិនចាំយើងចាប់ផ្ដើមមកចង់ដូចគាត់តែដូចគ្នាខ្ញុំគិតថាយើងអាចដូចចែហេណា100%អត់អាចដូចបុលេ100%អាច ល្អជាងឬក៏អន់ជាងបន្តិចបន្តួចឬក៏អន់ជាងខ្ញុំរងថ្ងៃខ្ញុំមិនមែនជា គេហៅថា professional player សម្រាប់ប្រកួតទៅស្រុកក្រៅទេខ្ញុំគឺជា streamer ជា gamer ដែលមានន័យថា បង្ហាញ ក្នុង social media ថាខ្ញុំចេះលេង game ច្រើនប៉ុណ្ណឹងជាអាជីពដែលខ្ញុំលេងហ្គេមដើម្បីបានអឺគេ ផលប្រយោជន៍ផលប្រយោជន៍មកវិញណាបាទនិយាយទៅគឺថាយើងគាត់គាត់លេងមែនតែគាត់លេងបានផលប្រយោជន៍តែអ្នកខ្លះដោយសារឥឡូវវ័យគាត់នៅសិក្សាអញ្ចឹងគាត់លេងមកគាត់បានតែសបាយហើយដល់ពេលទៅគាត់ចេះយល់លេះថាម៉ាក់ឃើញគេលេងហ្គេមបានអានេះបើខ្ញុំមើលតាមជាក់ស្ដែងយើងឃើញខ្លួនឯងហ្មងមែនជាក្មេងៗឥឡូវលេងហើយត្រូវវាកូវីដទៀតអត់បានទៅរៀនទៅអីដូចគាត់វក់ខ្លាំងហើយប៉ុន្តែខ្ញុំចង់ឲ្យថាបន្ទាប់ពីចប់ Covid ទៅរៀនអីយើងរៀនទៅនៅពេលដែលជឿខ្ញុំមកនៅពេលដែលយើងមានចំណេះដឹង ឥឡូវហ្នឹងប្រហែលជាស្ដាប់មិនទាន់យល់ពីតម្លៃនៃការសិក្សាហ្នឹងឯងប៉ុន្តែខ្ញុំខ្ញុំស្ដាយច្រើនណាស់នៅពេលដែលទោះបីតែខ្លួនឯងហ្នឹងជាជា gamer ហើយជោគជ័យផ្នែកហ្នឹងឯងតែក៏មានកូនចិត្តស្ដាយនៅពេលដែលមិត្តភ័ក្ដិយើងណាឥឡូវគេខ្លាយទៅជាអឺអីមួយដែលថារៀនចប់បកាយអង់គ្លេសខ្លាំងគេនិយាយមកល្អល្អល្អល្អអញ្ចឹងក៏ប៉ិតយើងបើអាចគឺចង់យកទាំងអស់ហ្នឹងហ្មងហើយក៏ធ្លាប់ដេកស្ដាយថាបើកាលហ្នឹងឥឡូវរៀនប្រហែលចូលអាអឺ master ឯដូចគេវត្តហើយហើយ live បដាអីបដាថែមទៀតទៅវាបាន ហត់តឆនទៀតចឹងណាតែកម្មពិតទៅដូចនិយាយចឹងថាយើងអាចមួយចាប់បានទាំងអស់ហើយហ្នឹងហើយយើងយេយើងក៏ត្រូវចេះ let go អីខ្លះដែរថាអូខេឥឡូវយើងលោបលន់ពេកយ៉ាត់លោបលន់ពេកទុនសាយក៏រួចថៃក៏រួចហេត្រូវត្រូវត្រូវហ្នឹងហើយអូខេអញ្ចឹងយ៉ាបាយមានអីបន្ថែមទៀតទេមើលទៅចង់និយាយចង់និយាយទៀតទេ like លើកទឹកចិត្តក្មេងៗអីចឹងណាលើកទឹកចិត្តហ្នឹងក៏អត់មានអីច្រើនណារបៀបថាអឺអឺ ចង់និយាយថាកុំឲ្យព្យាយាមធ្វើអីជឿជាក់លើយើងនិយាយយើងជឿជាក់លើខ្លួនយើងហ្មងធ្វើអីក៏ដោយយើងជឿជាក់ថាយើងអាចធ្វើបានកុំផ្ដោសម្ពាធកុំតាមគ្នាច្រើនពេកធ្វើអីដែលយើងចង់ធ្វើកុំឲ្យរបៀបថាទាំងការរៀនសូត្រក៏ដោយទាំងការលេងហ្គេមក៏ដោយដូចអ្នកខ្លះអត់ចង់រៀនអាហ្នឹងទេតែឃើញពួកម៉ាក់ទៅទាំងអស់ហើយអញទៅតាមវាដែរសិនអេអីអញ្ចឹងណាយើងព្យាយាមធ្វើអ្វីគិតពីខ្លួនឯងឲ្យច្រើនព្រោះចុងក្រោយគឺមានតែខ្លួនយើងឯងស្រឡាញ់ខ្លួនយើងបាទជួយខ្លួនយើងបាទចុះបើគាត់និយាយចេះខ្ញុំគិតថាលេងហ្គេមល្អចំពោះខ្ញុំហើយខ្ញុំលេងតែហ្គេមមកឯកិនមកទៅ ក៏កូនម៉ែនិយាយតែខ្ញុំលេងតែហ្គេមតែល្អចំពោះខ្ញុំហ្មងខ្ញុំអត់ចង់ទៅរៀនទេមួយថ្ងៃជាម្ដាយមួយថ្ងៃនឹងកិនមិនវាយទៅណាទុកទៅអីទៀតមើលដល់មើលដល់ថ្នាក់ហ្នឹងហីមិនមិននិយាយតែលេងស្ដាប់ទៅធ្វើធေါ်កដៅនិយាយលេងឯងចង់និយាយថាយើង វាកុំកុំកុំងប់ធ្វើអីក៏ដោយកុំងប់ស្រឡាញ់គេក៏ដោយក៏កុំងប់ពេកដែរហ្នឹងហើយតែតែពេលពេលបងឯងគាត់ថាពេលដែលជឿជាក់លើខ្លួនឯងខ្លាំងពេកអាចមានផលអាក្រក់មើលទៅក៏វាមានដែរចាប់ដើមមករឿងទៀតហ្នឹងហើយហ្នឹងហើយហ្នឹងហើយចឹងហ្នឹងចឹងហ្នឹងជឿជាក់លើខ្លួនឯងពេកមានតែអញហ្នឹងហ៎លើលោកហ្នឹងឡើយមានណាគេហើយអាហ្នឹងវាអត់ញាតទី1វាបាត់បង់វាត្រូវបាត់បង់អីផ្សេងផ្សេងទៀតគេស្អប់ច្រើនចាប់ដើម hater តែច្រើនវិញហើយយើងត្រូវចេះ control ខ្លួនឯងសរុបទៅគឺយើងត្រូវព្យាយាម control ខ្លួនឯងហើយស្ដាប់មើលទៅអ្នកដែលគេដើរទៅផ្លូវនឹងជោគជ័យបើគេបើខ្ញុំនិយាយទៅទាំងម៉ានហ្នឹងណាអ្នកនរគ្នាស្ដាប់ហើយពេញចិត្ត យកទៅស្ដាប់ទៅអាកន្លែងណាខ្ញុំនិយាយទៅអាក្រក់បោះចោលទៅព្រោះបាត់ពិសោធន៍មនុស្សវាផ្សេងផ្សេងគ្នាផ្លូវដើរវាផ្សេងផ្សេងគ្នាជួនកាលណៃភ្លឺតែអ្នកនឹងជួនកាល streamer មាន10នាក់ប្រវត្តិមកខុសគ្នាទាំង10ហ្នឹងហើយជោគទៅបីថាជោគជ័យបាន10នាក់ហ្នឹងមែនប៉ុន្តែអ្នកខ្លះគេថាអត់ប្រងខ្ញុំអង្គុយលេងសុកសុក គឺខ្ញុំជោគជ័យហ្មងក៏វាមានអ្នកខ្លះទៀតទៅថាខ្ញុំខំតែខ្ចីលុយគេរៀប PC តម្រាំតែជំនះជំនះព្រោះអ្នកផ្ទះអត់ឲ្យឡាយទេទៅលួចខ្ចីលុយគេ ទៅរៀប PC ហើយឥឡូវជោគជ័យមានមក5ថ្ងៃវាមានហើយបាទយើងនិយាយតែរបៀបអញ្ចឹងយល់ហើយវាប្រវត្តិមនុស្សយើងវាខុសខុសគ្នាអញ្ចឹងអឺអ្នកដែលមើលហ្នឹងក៏ខុសគ្នាទៀតដែរអញ្ចឹងមកន័យថាយើងត្រូវដឹងថា អូនខ្លួនយើងធ្វើអីបានខ្លះមិនបានខ្លះយើងដឹងខ្លួនយើងច្បាស់ហើយគឺគ្មានណាគេដឹងគឺក្រៅពីខ្លួនយើងហ្នឹងទេប៉ុន្តែ អាការដែលយើងដឹងថាខ្លួនឯងធ្វើបានអីធ្វើមិនបានហ្នឹងគឺស៊ីសងលើបទពិសោធន៍ដែលយើងបានធ្វើវាដែរបើមិនយើងគាត់ថាអូអញចេះ stream កុយតែ stream កុយតែ stream នេះ stream អត់បានប្រយោជន៍ហើយនៅតែ stream ដដែលអាហ្នឹងកុំនេះអីកុំកុំកុំនេះអីយ៉ាងថាយើងខ្លាំងមើលតាណាហ្នឹងហើយហ្នឹងហើយអូខេចាអរគុណបងហេណាមែនតើនិយាយគ្នារៀងយូរដែរហើយ and អរគុណហើយឥឡូវមានពាក្យបាច់អី5ឆាទៅកាន់ fan នេះយេនិយាយម៉ាត់ពីអឺអរគុណច្រើនមែនតើសម្រាប់អ្នកដែលគ្រប់តរខ្ញុំនិយាយទៅបើអត់មានពួកគាត់ក៏អត់មានខ្ញុំដែរព្រោះបើខ្ញុំ live មកអង្គុយមក view ពី view ហ្នឹងហើយពីដើមមកនិយាយតាំងពីបងហេណា live អត់អត់តាន់អ្នកនេះខ្លាំងរហូតដល់ឥឡូវស៊ីដាច់ គេមែនមិនស៊ីដាច់ទេតែគ្រាន់តែថាស៊ីដាច់បន្លេងហើយអូចុះបងឯង vlogger ហ្នឹងហើយខ្ញុំមានសូវបានលេងហ្គេមហើយខ្ញុំហ្នឹងហើយឃើញហ៎យើងយើងមានមុខងារខុសៗគ្នាអូនឯងជោគជ័យផ្នែកអូនឯងទៅ បងជោគជ័យផ្នែកបងទៅខ្ញុំជោគជ័យព្រោះរាល់ថ្ងៃនៅ struggle ខ្លះខ្លះអូប៉ុណ្ណឹង គេហៅថាតែយ៉ាងហោចណាស់អូនឯងក៏គេស្គាល់ច្រើនជាងបងឆ្ងាយយើងនិយាយចេះវិញអញ្ចឹងមានន័យថាអូនឯងជោគជ័យមកកម្រិតដែរបងអូនឯងជួនកាលអូនឯងសម័យថាអូនឯងចង់បាន10តែឥឡូវអូនឯងដើរដល់ចំណុច6ទេតា7 8អីចឹងទៅសាធុបងតែយើងនៅតែនិយាយទៅទៅមុខទៀតណែកុំឲ្យតែថាយើងជោគជ័យហើយឈប់ឈប់ព្រោះមនុស្សយើងជីវិតនៅវែងឆ្ងាយទៀតមិនមែនយើងនៅ កម្លាំងយើងនៅមានទៀតយើងនៅធ្វើអីផ្សេងទៀតដូចខ្ញុំចឹងខ្ញុំនៅគិតថាខ្ញុំនៅចង់រកស៊ីទៀតខ្ញុំអត់បោះបង់ទេព្រោះខ្ញុំស្រឡាញ់ផ្នែកនឹងមួយផ្នែកដែរអូខេអញ្ចឹងបានន័យថាលេងហ្គេមផងរកស៊ីផងហ្នឹងហើយចប់ណែដល់ពេលយើងអត់ពីហ្គេមទៅយើងនៅមានអ្វីផ្សេងទៀតដើម្បីជាផ្លូវរបស់យើងដែរហ្នឹងហើយយើងចេះគិតហើយយើងធំធំហើយធំធំហើយតែខ្ញុំនៅអត់ទាន់ចេះគិតឡើយទេអត់ទាន់ចេះគិតទៀត យីលេអូខេហ្នឹងហើយអញ្ចឹងអរគុណបងហេណាមែនតើបានចំណាយពេលវេលាអរគុណហើយសង្ឃឹមថាអ្នកដែលមើលបងហេណាលេងហ្គេមហើយបន្តការមើលទៀតទៅហើយបើសិនចង់ធ្វើដូចគាត់ដែរយើងអាចរកពេលវេលាមួយដែលស័កសមហើយចេះកំណត់គោលដៅដូចគាត់និយាយមិនអញ្ចឹងថាអូខេឥឡូវយើងចង់សាកធ្វើអាហ្នឹងយើងធ្វើមួយឆ្នាំទៅបើសិនជាវាអត់ជោគជ័យទេណាបើថាយើងសល់ពេលដែរឬក៏យើងគិតថាអាយុយើងនៅយើងក្មេងដែរគិតថាអាចរងចាំវាបានឬក៏លទ្ធភាព ក្រុមគ្រួសារឬក៏អត់ចាំអាហ្នឹងវាជារឿងចាំបាច់ហើយរឿងទូទៅហើយណាគេដូចណាគេដែរជួនកាលយើងក៏តែអង្គុយ stream តែទាំងយើងនៅចាយលុយម៉ាក់ប៉ាហើយវាអត់ជោគជ័យហើយវាខាតពេលហើយវាអត់បានអីមកវិញសោះ យើងក៏គួរតែឈប់ទៅហើយយើងសាក់ធ្វើអីផ្សេងសាក់ប្លុកមើលបានន័យថាអូឈប់ហើយអត់ធ្វើអីសោះហើយទៅណាអីផ្សេងអត់ទេណាតែថាបើសិនយើងស្រីមាត់ជោគជ័យយើងអាចបើយើងស្រឡាញ់វិស័យជ្រៀងយើងសាក់ទៅជ្រៀងវិញទៅសាក់ជ្រៀងមើលគីឡូដាក់មួយបាត់ទៅទុះអីចឹងទៅយើងអត់ជោគជ័យខាងជ្រៀងទៀតយើងសាក់ទៅសំដែងមើលសុំគេសំដែងអញ្ចឹងធ្វើការខាង DOP វិញចឹងទៅព្រោះដូចខ្ញុំមុំដល់ថ្ងៃហ្នឹងក៏ខ្ញុំប្រាប់ទៅថាខ្ញុំរកស៊ីអស់ប្រហែលមុខអីហ្នឹងមិនថាវាវាអញ្ចឹងវាទៅយើងត្រូវតផ្លាស់ប្ដូររហូតជីវិតយើងបើសិនជាយើងអត់ យើង fail ត្រង់ណាយើងត្រូវងើបឈរហើយធ្វើអីផ្សេងថ្មីឡើងវិញចឹងទៅកុំឲ្យកុំមកយកពាក្យ depression ហ្នឹងយកទៅទៅទៅដាក់បន្ទុកខ្លួនឯងឲ្យវាកើតទៅជាអាអត់មានកម្លាំងចិត្តទៅមុខណា depression ហ្នឹងតើតើខ្ញុំគាត់ថាតើតើដូចថាមួយមកជន់ពីរមកជន់បីមកជន់ធ្វើស្អីក៏ដួលដួលហើយគាត់តែមានគេមកបន្ថែមរហូតអីអញ្ចឹងយើងកុំព្យាយាមយកអាពាក្យអស់ហ្នឹងយកមកដាក់ក្នុងខ្លួនយើងគឺមែនតើឥឡូវអត់តន់ចប់ឯងកុំតន់ណាចប់ឥឡូវចង់សួរវិញថាពេលធ្វើអាហ្នឹងណាគេលើកទឹកចិត្តខ្លះមានអ្នកលើកទឹកចិត្តអត់ បើនិយាយពីលើកមិត្តភ័ក្តិអីតែម្នាក់ពីរទេហើយចុះប្តីអូបើគាត់សាច្រឡំបើដឹងបើគាត់ដូចអត់មានថាអីទេនិយាយគ្នាតាំងដើមចឹងបើគាត់ gamer ដែរហ្នឹងយើងឡាយឡាយចោលចឹងទៅបើយើងមិនធ្វើអីដដែលបើយើងលេង game ចោលដូចតែគ្នាហ្នឹង មែនតើមែនតើសាក់ឡាយទៅសាក់ឡាយមើលមែនតើខ្ញុំខ្ញុំពីដំបូងក៏ខ្ញុំគាត់ដឹងថាខ្ញុំលេងហ្គេមចោលបើខ្ញុំលេងហ្គេមហើយសាក់ឡាយទៅដល់ពេលខ្ញុំសាក់ទៅវាដូចរៀង tough ដែរកុំព្យូទ័រយើងមានតើពេលហ្នឹងយើងគាត់ថាកុំព្យូទ័រមានស្ពេចវាគ្រប់គ្រាន់សម្រាប់ការរៀបចំក្នុងការឡាយនឹងដែរយើងសាក់ទៅសាក់សាក់សាក់ទៅវាដើរទៅប៊ីប៊ីបាន partner តើនិយាយទៅតែតែសោកស្ដាយដែរអត់អត់ប្រាប់វិញអត់ប្រាប់តែហ្នឹងហើយគ្រាន់តែប៊ីហ្នឹងឯងពេលហ្នឹង ចាអូខេអញ្ចឹងអរគុណបងហើយណាសង្ឃឹមថាជួបគ្នានៅលើក្រោយទៀតហើយអ្នកនរគ្នាអាចស្ដាប់ podcast របស់បុលេងបាននៅលើ Apple podcast Google Google podcast និងកន្លែងផ្សេងផ្សេងដទៃទៀតហើយអរគុណហើយសង្ឃឹមថាជួបគ្នានៅក្នុង podcast សប្ដាហ៍ក្រោយហើយនឹងមានភ្ញៀវកិត្តិយសផ្សេងផ្សេងអរគុណច្រើនហើយបើសិនជាដូចនិយាយអញ្ចឹងថានេះក៏គឺជាគំនិតរបស់បងហេណា ទេហើយពេលខ្លះគំនិតមនុស្សម្នាក់ជោគជ័យសម្រាប់គាត់តែអត់ជោគជ័យសម្រាប់អ្នកផ្សេងទេអញ្ចឹងកុំនិយាយថាអូគាត់និយាយទៅដើម្បីឲ្យមកធ្វើដូចខ្ញុំទេហ្នឹងហើយហ្នឹងហើយមិនមែនថាខ្ញុំគាត់ និយាយពីប្រវត្តិរបស់ខ្ញុំឲ្យអ្នកនរគ្នាស្ដាប់បើស្ដាប់ទៅវា អើយអឺវាមិនដែរណាខ្ញុំខ្ញុំខ្ញុំជួបហើយហើយបើខ្ញុំដាស់ហើយវាអញ្ចឹងខ្ញុំធ្វើមិនបាទហ្នឹងហើយជួនកាលរបៀបដែលខ្ញុំធ្វើមកខ្ញុំជោគជ័យឬក៏ខ្ញុំបានសម្រេចក៏អ្នកផ្សេងយកមកធ្វើតាមខ្ញុំក៏អត់នេះដែរអញ្ចឹងគ្រាន់តែអូខេយើងស្ដាប់ទៅហើយយើងយកអាណាដែលល្អល្អដែលយើងអាចប្រើប្រាស់បានដែល apply នៅក្នុងជីវិតរបស់យើងបានយើងយកទៅ apply ទៅហើយអីដែលយើងគិតថាអូវាអត់សមស្របទេយើងអាចបញ្ចេញមតិទៅឬក៏បោះវាចោលទៅយើងអាចបញ្ចេញមតិនៅខាងក្រោមនៅ comment បានដូចគ្នាថា ការយើងនិយាយមិនអីមិនហ្នឹងហើយហើយអរគុណអ្នកទាំងអស់គ្នា មានមែនតើបានតាមដានស្ដាប់ក៏ដូចជាទេសនាហើយសង្ឃឹមជួបគ្នានៅ podcast ក្រោយទៀតបាយបាយ love you មកមក